ការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់ សូនតារាកើនបញ្ញាស្ដាប់គំវាសនាកើតខួរក្បាលពុំស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារា ស្រាតខោជន់បដិការ ផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទតែមួយថ្ងៃនេះហើយពុះជាពីរមានចំណងជើងថាហ៊ុនសែន យុះ Facebook page បិទមួយរយៈភូមិសំម៉ៅសានម៉ៅឬជារៀងរហូតបាទនេះជាសំណួរមែនទេនៅក្នុងនោះនឹងនិយាយអំពីដំណើរទស្សនកិច្ចរបស់ហ៊ុនសែនសាឌីនាំឲ្យមានការបង្កើននៅកម្ដៅទំនាស់ឬយ៉ាងណាចឹងប្រិយមិត្តតែក្នុងចំណុចនេះដែរខ្ញុំបានលើកយក 7មករាបាទ7មករាដែលឆ្លើយតបទៅនឹងសាររបស់បងប្អូនយើងជាច្រើនបានផ្ញើសារហើយខ្ញុំនឹងលើកយកចូលទៅក្នុងកូនប្រធានបទតូចមួយនៅក្នុង ចំណុចទី2ហើយឬក៏ខ្ញុំនឹងអាចលើកយកមកមុនដើម្បីសរុបទៅនៅក្នុងប្រធានបទទី1ឲ្យវាចូលណែនសំខាន់តែម្ដងចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតដាងខាវសៅសីហា ទូរទស្សន៍សនតារា ស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នត់គំនិតថ្ងៃនេះមានគ្រឿងខ្លែងពីរគ្រឿងខ្លែងទី1គឺម្សិលមិញបងប្អូនទីចូលមើលខមមិនគឺឃើញគណៈបកប្រជាជនច្រើនរូបដែលគេទឹះធុញទ្រាន់នឹងពាក្យថាចប់ ប៊ុនរតសែនហ៊ុនសែនចប់ហើយបដូរហ្នឹងបងប្អូន ចូលទៅមើលម្សិលមិញហើយខ្ញុំមិនដឹងថាជាមនុស្សដដែលឬក៏ផ្សេងទេគាត់បានផ្ញើសារមកជេរខ្ញុំដូចជាបៃម្នាក់រឿងហ៊ុនសែនចប់ហើយបដូរបាទគ្រឿងខ្លែងទី2ខ្ញុំនឹងនិយាយអំពី សញ្ញាបត្រយោគយល់និងសញ្ញាបត្រស្តង់ដារព្រោះ ខ្ញុំធ្លាប់លើកជាប្រធានបទម្ដងហើយដូច្នេះរមមេតាអ៊ុំសនម៉ាង East Enterprise រឿងយើងលើកយកមកធ្វើគ្រឿងខ្លែមតែម្ដងចុះឥឡូវនិយាយរឿងបន្តិចបងប្អូនមានប្រិយមិត្ត CPP អ្នក ដែលជេរនឹងខ្ញុំខ្ជិលតបព្រោះឲ្យគាត់ជេរទៅប៉ុន្តែមានអ្នកផ្ញើសារមក គួសមណាបញ្ញាស្រយគួសមនឹងចង់និយាយថានិយាយស្រួលយើងនិយាយស្រួលទៅវិញទៅបើជេអើបើគ្នាខឹងប្រកាច់តាច់តងហើយយើងកំបាច់ឲ្យគ្នាជេមកទំហឹងទៅផានីលឹមរឿងហ៊ុនសែនចប់ហើយបដូរហ្នឹងដូចគ្នាគាត់ថាមើលលោកខ្ញុំនិយាយរឿងហ្នឹងបងប្អូនណាមេឃហោ ពាក្យថាហ៊ុនសែនចប់ហើយបដូរហ៊ុនសែនចប់ហើយបដូរហ្នឹងខ្ញុំដូចលឺ40ឆ្នាំហ่าខ្ញុំក៏ប្រាប់គាត់វិញថាខ្ញុំទើបតែសរសេរក្រោយពេលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិទេណាសាណាម៉ៅរុសសុភ័ណ្ឌពេលនោះគាត់ក៏បានតបវិញថាចេះ ឥឡូវខ្ញុំចង់ទិញពាក្យនឹងកវាត់ចោលតើលោកលោកថ្លៃប៉ុន្មាន និគីតួយិតអុយខ្ញុំប្រាប់គាត់ថាខ្ញុំលក់តែ100រៀលលុយខ្មែរទេគាត់ក៏ប្រាប់វិញថាបួងធីមឥឡូវខ្ញុំឲ្យ100 100ដុល្លារណាមិន100រៀលលុយខ្មែរទេខ្ញុំសវត្តជួនក៏ឆ្លើយវិញថាអូខេម៉ូរីបូរ៉ាបន្ទាប់មកខ្ញុំក៏សួរថាចេះសូហ្វីយ៉ាសៅពេជ្រសារីតើខ្ញុំទៅយកលុយនៅឯណាអានេះរឿងហ្នឹងរឿងដំណើរហ្នឹង គាត់ថាចាំគាត់ផ្ញើឲ្យប៉ុន្តែណាអានឹងច្បាស់ពេលដែលខ្ញុំទិញហើយលោកត្រូវតែឈប់ប្រើពាក្យហ៊ុនសែនចប់ហើយបដូរនឹងណាបើសិនជាខ្ញុំឃើញ អាហ្នឹងខ្ញុំហៅថាលោកឯងនឹងឆ្កែមកពូជខ្ញុំឈប់ហៅលោកហើយខ្ញុំហៅ ថាអាឆ្កែអាឆ្កែអាឆ្កែណាសុផារិទ្ធហឹមអិនសັດអិនត្រីពេលនោះខ្ញុំក៏ប្រាប់គាត់វិញថា ក្រោយពីខ្ញុំលក់ពាក្យហ៊ុនសែនចប់ហើយបដូរបរាជ័យជនផ្ដាច់ការខ្ញុំនិយាយពាក្យនេះឲ្យកាន់តែញឹក និយាយពេលកាន់តែញឹកណាបងប្អូនដល់ទៅនឹងគាត់ចាប់ផ្ដើមដូរសំឡេងណាមកគាត់ចាប់ផ្ដើមដូរសំឡេងគាត់ថាក្រែងថាទិញអាពាកនឹងទៅយកកវាត់ចោលហ៎មែនទេហេតុអីបានជាលោកឯងកលិចកលុចមែនទេម្លេះបកកែបោកមេះលើនិយាយច្បាស់នេះខ្ញុំទិញកវាត់ចោលម៉ៃឃើលសម្រិតគៀងចិន ខ្ញុំក៏ទៅប្រាប់គាត់ថាចេះខ្ញុំថាក្វាត់ចោលក្វាត់ចោលទៅមានណាខត់ប៉ុន្តែខ្ញុំប្រើទៀតហ่ะមិនចឹងហ៎បងប្អូនខ្ញុំក៏សួរគាត់វិញចុះគេទិញឡានលុចស៊ីងដូចគេទិញទូរស័ព្ទ Samsung ទូរស័ព្ទ iPhone ហ្នឹងទិញហើយមិនមែនក្រុមហ៊ុនហ្នឹងឈប់ផលិតទៀតឯណាបងប្អូនខ្ញុំមិនខ្ញុំរោងចក្រអារឿងហ៊ុនសែនចប់ហើយនឹងបដោរបស់លក់កាន់តែដាច់ផលិតកាន់តែច្រើនតិនតាកូនពៅអានឹងមិនចឹង ឥឡូវដល់តែពេលនោះបងប្អូនគាត់ចាប់ដើមលេងលេងលោកហ្នឹងបាទហើយហ្មងឯងអាឆ្កែបាទទេចឹងអាសែមយុទ្ធរីលេងហ្មងឯងអាឆ្កែនិយាយកលិចកលិចបោកខ្ញុំក៏ខ្ញុំក៏ជម្រាបគាត់ វាមានកលែងណាខុសបងប្អូនណាគណៈបកប្រជាជនកដោយ អាចងជួងនេះមួយដែលស្ដាប់ពាក្យសន្តរាមិនច្បាស់បុនិចធំ ចង់ទិញពាក្យហ៊ុនសែនចប់ហើយបដូរខ្ញុំលក់ ប៉ុន្តែលក់ហើយខ្ញុំទិញកាន់តែច្រើនលក់កាន់តែដាច់ខ្ញុំផលិតមិនកាន់តែច្រើនជឿគេថាខ្ញុំទិញយកកង្វត់ចោលជឿគេមិនដឹងទៅខ្វល់ណែឯងទិញយកទៅអីណែឯងទិញទូរស័ព្ទ iPhone ទិញ Samsung ហ្នឹងណាក្រុមហ៊ុន iPhone Samsung គេមិនដឹងខ្វល់ណែឯងទិញយកទៅស្ងោទិញយកបោះបោះទៅប៉ុន្តែទិញកាន់តែច្រើន ផលិតកាន់តែច្រើនដល់ពេលអញ្ចឹងណែជាសុផាឌីណាធ្វើផ្លាកយីហោគាត់ថាយើងនឹងវាកលិចកលិចបោកប្រាស់ឥឡូវខ្ញុំសួរប្រិយមិត្តមើល ចូលរកណា Camryd Angel ពាក្យណាដែលថាខ្ញុំកលិចកលុចឥឡូវយើងពិចារណាមើលចេះបើសូនតារានិយាយកលិចកលុចអត់មានសច្ចធម៌លូស៊ីកាម្លេះគ្មានអ្នកណា តាមដាន ទូរទស្សន៍សូនតារា ទូទាំងពិភពលោកជាពិសេសក្នុងប្រទេសកម្ពុជាភ្លុកទឹកភ្លុកដីដោយសារតែអាពាកនឹងវាប៉ិចឥឡូវក្នុងនេះ មិត្ត CVP អ្នកខ្ញុំសង្ស័យឃើញចូលមើលដល់ហ្នឹងសាមូអែលវ៉ាងអានឹងមិនអញ្ចឹងហ៊ុនសែនចាប់ហើយបដូរមកអញទិញពាក្យនឹងវត្តចោលលក់ខ្ញុំលក់តែ100គាត់ឲ្យ100ដុល្លារមិនអញ្ចឹងតែរបស់តែកណាលក់ដាច់ផលិតវាកាន់តែច្រើនបងប្អូនទិញឡានតូយតាទិញឡានលុចស៊ីមិនទិញមួយហ្នឹងវាឈប់មានរហូតឯណាផលបៃតេមេងសៀកវាមានដល់រហូតហ្នឹងណាមានតែរបស់ដែលលក់មិនដាច់ ហើយគេអត់ចាប់អារម្មណ៍ទេ ដែល គេឈប់ផលិតវាតតែពាក្យហ៊ុនសែនចប់ហើយបដូរនឹងវាលក់អត់ដាច់វាអត់មានមនុស្សចាប់អារម្មណ៍ណាបើថាវានៅតែលក់ដាច់វានៅតែមានមនុស្សចាប់អារម្មណ៍ណាវានៅតែ ជាពាក្យដ៏មានអធិពលអានឹងផលិតបងប្អូនផលិតតទៀតគ្រប់គ្នាសវណ្ណារាលោកជីធម្មជាតិផលិតយកពាក្យសវណ្ណារា ទៅកុបពីផាស10លាន20លានអ្នកហ៊ុនសែនចប់ហើយបដូរបាច់បាងអីមិនចឹង របស់លក់កាន់តែដាច់ផលិតកាន់តែច្រើនចឹងគេថាទិញយកទៅបោះចោលយកទៅណាយកទៅប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតយីយុនវូទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់កាផ្លាស់ប្ដូរផ្នត់កំណត់សុកនេះរឿងសញ្ញាបត្រយុគយលនិងសញ្ញាបត្រស្តង់ដារ ខ្ញុំបានឃើញ Fresh New និងបណ្ឌិតគោក្បាលក្របសរងមកពីគណៈបកប្រជាជនគេខ្វល់ខ្វាយខ្លាំងណាស់នាំគ្នាផ្ដិតមេដៃជាងប្រុស Gold Town សរសេរញាត់ ណេះឲ្យសំរងស៊ីសំទុះរឿងសញ្ញាបត្រហ៊ុនម៉ាណែតនិងរឿងឲ្យសកលវិទ្យាល័យកែតម្រូវបញ្ជាក់បងប្អូនអាកន្លែងនេះ ខ្ញុំសូមជម្រាបថាអញ្ចឹងបណ្ឌិត មិនចាំបាច់ដល់បណ្ឌិតទេពីដើមដូចជាសតន់ប្រេជាអិនដូចជាប៉ាងខាត់ណាដែលជាព្រះសង្ឃសុទ្ធតែបានសពយើងខ្ញុំមិនដឹងថាគាត់មានងាយជាបណ្ឌិតឬយ៉ាងណាទេសុទ្ធតែបានសរសេរសិភៅដូចស្តន់ប្រេជីអិននិងប៉ាងខាត់នេះសុទ្ធតែជាអ្នកបានសរសេរសិភៅបកប្រែណាពីបរទេស ភាសាបាលីសំស្ក្រឹតសិភៅកតិលោក និងសភៅស្រីហេតោបតិដែលជាគំនិតទស្សនៈសម្រាប់ចងមិត្តសម្រាប់ស្គាល់សត្រូវសម្រាប់រាប់អានមិត្តសម្រាប់ធ្វើនយោបាយសម្រាប់ធ្វើចំនួន សម្រាប់រស់នៅ ក្នុង សង្គមល្អឥឡូវយើងមើលប្រវត្តិសាស្ត្រតទៀតដូចជាអ្នកសរសេររឿងទុំទៀវគឺ ជាអ្នកសរសេររិះគន់អំណាចនំមិនធំជាងនីលវណ្ណៈសង្គមដែលម្ដាយចាត់ទុកកូនជានំចាត់ទុកកូនជាឧបករណ៍ចង់លើកដាក់ឲ្យអ្នកណាក៏បានរឹងមាំដើម្បីជីវិតណាក້ອຍក້ອຍបងប្អូនមើលប្រវត្តិសាស្ត្រពីដើមរឿងអ្នកសរសេររឿងធនជ័យអានឹងយើងចាត់ទុកជាអ្នកប្រាជ្ញអ្នកសរសេររឿងធនជ័យ អានឹងមិនដឹកទេបងណាអ្នកសរសេររឿងទុំទាវអានឹងមិនដឹកទេណាអ្នកសរសេររឿងណេះកតិលោក មិនមានប្រមាណភាកអ្នកសរសេររឿងបកប្រែស្រីហេតោបតិអ្នកសរសេរឯកសារពីដើមស្ទឹកតែបានចូលរួមចំណែកនៅក្នុងការជួសជុលសង្គមជាពិសេសលងម៉ាគឺស្អប់អំពើអយុត្តិធម៌ ស្អប់អំពើយុទ្ធធនណាបងប្អូនណាខ្ញុំនិយាយតែនេះថ្ងៃនេះបានពាក្យសំខាន់ច្បាស់តែនេះមួយសារជាតិជាបញ្ញវន្តនឹងមិនដឹកទេក្រៅតែពីចំណេះដឹង ចំណេះដឹងកតិបណ្ឌិតមានពាក្យមួយនេះគឺស្អប់ភាពអយុត្តិធម៌ចម្រៀងលោកតាស៊ីននិសមុតអ្នកណា ដែលស្អប់ភាពអយុត្តិធម៌ហើយធ្វើរឿងត្រឹមត្រូវទោះជាបងប្អូនណាអត់ចេះអក្សរអ្នក Dragon ពូសវណ្ណាក៏បងប្អូនមានអបំគតិជាបណ្ឌិត ដែរមិនបាច់ចាំមានសញ្ញាបត្រទេរុយស្លាប់ដៃមកពុតចាំខ្ញុំតណេះសារជាតិរបស់បណ្ឌិត នៅលើសកលលោក គឺស្អប់ភាពអយុត្តិធម៌នឹងឯង ហើយភាពអយុត្តិធម៌ដ៏សំខាន់គឺអយុត្តិធម៌សង្គមឥឡូវបងប្អូនមើលទស្សនវិទូសូក្រាតគាត់ស្លាប់ដោយសារអីគាត់សុខចិត្តស្លាប់មែនទេហាឥឡូវយើងមើលអ្នកអាញស្តាញអ្នកអ្នកទស្សនវិទូនិងអ្នករូបវិទូដ៏ល្បីអ្នកវិទ្យាសាស្ត្ររកឃើញអាវុធនុយក្លេអ៊ែរធម្មពលនុយក្លេអ៊ែរហ្នឹងដ៏ល្បីនៅលើសកលលោកគាត់ស្អប់ភាពអយុត្តិធម៌ណាបើយើងនិយាយទៅនិមិត្តរូប របស់អ្នកប្រាជ្ញនិមិត្តរូបរបស់បញ្ញវន្តនីចត្រា និមិត្តរូបរបស់បណ្ឌិត ក្រៅតែពីចំណេះដឹង គឺស្អប់ភាពអយុត្តិធម៌សង្គមសំបីតែអ្នកសរសេររឿងទុំទាវគឺស្អប់វណ្ណៈសង្គមស្អប់ភាពអយុត្តិធម៌សង្គមអ្នកសរសេររឿងធនជ័យគឺរិះគន់អ្នក ដឹកនាំស្ដាច់ស្អប់អយុត្តិធម៌សង្គម អ្នកសរសេរសិភៅគតិលោកអ្នកសរសេរសិភៅសតន្តប្រិយអិននិងអសំទោសឈ្មោះអ្នកនិពន្ធអ្នកសរសេរសិភៅស្រីតោប្រទេសគឺស្អប់ភាពអយុត្តិធម៌អឿនស្រីលីសអានឹងខ្ញុំជម្រាបប្រាប់ពេកចាំមិត្តទៀតឥឡូវខ្ញុំសួរបណ្ឌិតគណៈបកប្រជាជន ដែលក្បាលក្របសរងណាក្បាលគោក្របសរងចាំមើលខ្ញុំដើររករូបបងប្អូនចេះសួរទៅលោកគ្រូចុះខ្ញុំដែរឃើញគោក្បាលក្របសរងនឹងហ្មិច អានឹងល្ងីល្ងើហ្មងណាបងប្អូនរឿងព្រំដែនរឿងទឹកដីយើងថាបណ្ឌិតមានចិត្តទូលាយមិននិយាយពីទឹកដីចុះមានបណ្ឌិតខ្លះគេនិយាយពីទឹកដីណែអានឹងគេហៅថាបណ្ឌិតគេនិយាយអំពីសច្ចធម៌គេអត់គេនិយាយអំពីសកលលោកគេនិយាយពីមនុស្សជាតិគេសម័យឃើញពិភពលោកតែមួយអាហ្នឹងគូគូចែកផ្នែកជាគតិបណ្ឌិតដែរប៉ុន្តែអាស្អប់អយុត្តិធម៌ហ្នឹងគឺតែមួយហ្នឹងណាបណ្ឌិតខ្លះឥឡូវយើងថា គុំនិយាយរឿងព្រំដែនទឹកដីអាហ្នឹងណាបោបូរណារឿងស្នេហាជាតិមាតុភូមិវាចង្អៀតពេកយើងនិយាយពីគតិបណ្ឌិតទូទៅរឿងច្បាប់ម៉ែវាតើអ្នកឯងមានគំនិតស្មើនឹងអ្នកសរសេររឿងធនជ័យហ៎អ្នកសរសេររឿងណែទុំទាវទេចាប់ប្រជាជនស្លូតត្រង់វាយដាក់ខ្នោះ តើអ្នកឯងមានឈឺចាប់ទេអ្នកឯងរៀនបានប្រយោជន៍អីបើអ្នកឯងមិនស្អប់ភាពអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាពូពេញទៅដោយភាពអយុត្តិធម៌ប៉ុន្តែក្បាលអ្នកឯងคล้ายទៅជាគោគ្របសរងសំបីតែកោតកម្មសំបាយហូបហ៊ុនសែនយកខ្នោះទៅដាក់ ចាប់ដាក់គុកវៃក្បាលមនុស្សបែកសម្រាប់មនុស្សព្រិតទីបែកកើតតាមរូបភាពច្បាស់ តើអ្នកឯងខួរក្បាលមិនដិតអ្នកឯងទទួលស្គាល់ថានឹងគឺអយុត្តិធម៌សង្គមទេបើអ្នកឯងបាត់ភាពស្អប់អយុត្តិធម៌សង្គមហើយអ្នកឯងគឺសិតតែជាចោលសិតតែជាពីលទេខ្ញុំឃើញប្រមាណគេសរសេរនឹងសេចក្តីថ្លែងការណ៍គេកុសលរតនៈអានឹងបងប្អូនណាថ្ងៃនេះហើយខ្ញុំនិយាយគ្មានខុសទេ បងប្អូនទៅមើលអ្នកប្រាជ្ញទៅមើលកតិលោកទៅមើលបណ្ឌិតទៅមើលបញ្ញវន្តណាទាំងអស់សារជាតិរបស់អ្នកចេះដឹងបណ្ឌិតនិងបញ្ញវន្តគឺស្អប់ភាពអយុត្តិធម៌ហើយតែងតែឈឺឆ្អល់បើមិនបានលូកដៃជួយផ្ទាល់គឺសរសេររឿងកំ pl ុកកំ plaign អត់ចេញឈ្មោះខ្លាចគេតាមសម្លាប់បងប្អូនបងប្អូនរឿងដូចជារឿងទុំទាវរឿងអីមានមាននៅក្នុងប្រទេសកម្ពុជាមានរឿងច្រើនណាស់ដែលពីដើមនោះសរសេរចេញឈ្មោះណា បទចម្រៀងអីខ្លះបងប្អូនឃើញហ្នឹងសេចេញឈ្មោះវាទៅជាអក្សរសិល្ប៍ជាប្រៃអាហ្នឹងដោយសារអីសិបណ្ឌិតហ្នឹងឥឡូវមកដល់ខ្ញុំនិយាយអញ្ចឹងបងប្អូនអារឿងអយុត្តិធម៌សង្គមអារឿងចាប់ជនស្លូតត្រង់ដាក់គុកអារឿងឈូសផ្ទះប្រជាជនអារឿងចាប់បុគ្គលិកនាការអារឿងរំលោភឈ្លានពានដីធ្លីអារឿងច្បាប់ម៉ែវាអារឿងអំពើពុករលួយអារឿងណា ពោពេញទៅដោយឋាននរកនៅក្នុងប្រទេសកម្ពុជាបែរជាមិននាំគ្នា ទៅសរសេរលិខិតថ្កោលទោសចូលរួមដើម្បីបំភ្លឺសង្គមទាំងអស់គ្នា បែរទៅចាប់អារម្មណ៍រឿងវោហាសាសរបស់សំរាំងស៊ីណែដែលនិយាយអំពីសញ្ញាបត្រទៅវិញឥឡូវរឿងនឹងចេះមុននឹងខ្ញុំបកស្រាយរឿងសញ្ញាបត្រហ្នឹង បន្តិចចុះខ្ញុំធ្លាប់និយាយច្រើនខ្ញុំអត់ចង់និយាយទៀតហើយខ្ញុំចង់ឲ្យបងប្អូនណាហែកហែកខោបណ្ឌិតក្បាលគោក្បាលក្របសរងនិយាយមកឥឡូវខ្ញុំសួរមើលតើសាររបស់សំរងស៊ីនិយាយទៅកាន់ហ៊ុនម៉ាណែតហ្នឹងមានធ្វើឲ្យណាជាប់គុកខ្លះអានឹងជាវោហាស័ព្ទរបស់អ្នកនយោបាយជាសង្គ្រាមពាក្យសម្ដីធម្មតាបងប្អូន មនុស្សអ្នកណាដែលមិនលេងសម្ដីអ្នកនយោបាយបើអត់សម្ដីគេយកមនុស្សកតទៅហ្នឹង ហើយមនុស្សចាញ់ឈ្នះនឹងសម្ដីអ្នកឯងចាញ់សម្ដីគេចាញ់អញ្ចឹងបានជានៅក្នុងនយោបាយនៅប្រទេសអាមេរិកឬប្រទេសបារាំងដែរគេឲ្យ មានឃោសនាព្រោះឃោសនានោះស្អីគេនេះប្រកួតនិយាយគេថាអូអានឹងបានណានិយាយអាបាននិយាយហ្នឹងឯងខ្លាំងអ្នកនយោបាយគឺអ្នកបកកែនិយាយអារឿងធ្វើគេដាក់បន្ទុកតាមក្រោយគ្រប់អ្នកនយោបាយនៅលើសកលលោកទាំងអស់ប្រទេសណាក៏ដោយគឺអ្នកបកកែនិយាយណែហើយគេធ្វើឲ្យបាន ដូចពាក្យដែលគេនិយាយបើមិនបាន100%ក៏បាន70ប្រជាជនទទួលយកបានណាឥឡូវខ្ញុំសួរព្រះសំរៀងស៊ីនិយាយថាសញ្ញាបត្រយោគយល់គាត់បញ្យល់ហើយគាត់មិនសម្ដៅចំទៅលើហ៊ុនម៉ាណែតពិតប្រាកដប៉ុន្តែក៏គាត់បញ្យល់ហេតុផលមួយចំនួនដែរថាហ៊ុនម៉ាណែតទៅចុះប៉ុន្តែឥឡូវខ្ញុំសួរថាតើវាមាននំឲ្យមានផ្ទះប្រជាជនដួលទេអាហ្នឹងមាននំឲ្យមាន ប្រជាជនហ្នឹងដាច់បាយទេមាននំឲ្យមានប្រជាជនហ្នឹងជាប់ខ្នោះហើយទេមាននំឲ្យ ប្រទេសកម្ពុជានឹងភ្លើងឆេះទេអឹមថៃវានាំឲ្យមានអយុត្តិធម៌សង្គមកើតឡើងទេវាអត់អានឹងគួរតែសរសើរសំរងស៊ី ដែលចេះ លើកយក នៅចំណុចនេះមកនិយាយហើយចុះបើសូនតារានិយាយថាពីរចំណុចទី1ហ៊ុនម៉ាណែតគិញកុកកើតក្នុងវិមានមាសសូនតារាអិនត្រីកើតក្បែរអាចគោ អាមិនបាននាំមិននាំនេះចេញសេចក្តីថ្លែងការណ៍ផងអានឹងវាចង់និយាយថាគេចង់តោងសំរងស៊ីទេណាសូវនសោពលសំរងស៊ីណាលំដាប់អ្នកនយោបាយបើសំស៊ីគាត់មិនទៅខ្វល់ទេគូប្រកួតគាត់គឺហ៊ុនសែនហើយគាត់និយាយការពិតទេមែនទេឆ្កែរត់ចោលស្រុកទី1ខ្ញុំនិយាយទី2ហើយខ្ញុំបបួលប្រកួតមកក្លាហានបណ្ឌិតតាំង300នាក់បញ្ញវន្តណា ក្បាលគ្របសរងរបស់គណៈបកប្រជាជននឹងលើកទឹកចិត្តហ៊ុនម៉ាណែតប្រកួតជាមួយសនរាមកខ្ញុំប្រមូលប្រកួត3វិញ្ញាសាគណិតវិទ្យាអក្សរសាស្ត្រខ្មែរភាសាបរទេសទៅនាំគ្នារុញឯកឧត្តមឲ្យមកប្រកួតជាមួយសនរាមកអានោះមិនក៏អត់អានឹងខ្ញុំគាត់តែចង់និយាយថាសិតតែជាមនុស្សឧបករណ៍របស់ គេមានសញ្ញាបត្រអត់ប្រយោជន៍ណាហើយសារជាតិរបស់បណ្ឌិតដែលខ្ញុំរំលឹកតែតែហ្នឹងគឺ ស្អប់ភាពអយុត្តិធម៌អ្នកណារៀនចេះដឹងសញ្ញាបត្រយ៉ាងណាក៏ដោយបើមនុស្សដែលគ្មាន សារជាតិស្អប់ភាពអយុត្តិធម៌ទេអ្នកនឹងគេមិនដែលហៅថាជាបញ្ញវន្តបណ្ឌិតទេចុងក្រោយរឿងសញ្ញាបត្រនេះបងប្អូនខ្ញុំអត់ដឹងណាថាពិភពលោកនឹង វាយ៉ាងណាអុយលំអិតប៉ុន្តែនៅស្រុកបារាំងនៅស្រុកអាមេរិកពិតជាមានមែន សញ្ញាបត្រយោគយល់គឺវាមានដូចជាសញ្ញាបត្រការទូតដូចជាសញ្ញាបត្រណែកិត្តិយសអានោះសិតសញ្ញាបត្រយោគយល់ណាបើអ្នកឯងថាអត់មានសញ្ញាបត្រយោគយល់ហើយចុះហ៊ុនសែនណានឹងលោកជំទាវប្រពន្ធភរិយារបស់ហ៊ុនសែននឹងសញ្ញាបត្រអីហ៊ុនសែនមកគ្រាន់តែសញ្ញាបត្របណ្ឌិតដឹងប្រមាណហ៊ុននេះភរិយាហ៊ុនសែនណាសូដេតសុតបណ្ដឹងជាសញ្ញាបត្រប្រមាណអ្នកឯងហៅសញ្ញាបត្រអី បើហ៊ុនសែននិងភរិយារបស់គាត់ មានសញ្ញាបត្រកិត្តិយសសុខជាសង្ហារឹមដែលគេហៅសញ្ញាបត្រយោគយល់រឿងអីហ៊ុនម៉ាណែតមិនអាច បងប្អូនទីមួយថាតើគាត់មានបានប្រឡងចូលឬយ៉ាងម៉េចហើយយើងមើលនៅលើពិភពលោកទីណាកុំកូនប្រធានាធិបតីទាំងអស់នៅលើពិភពលោក សុទ្ធតែត្រូវអាមេរិកភាកច្រើនផ្ដល់ឲ្យទៅរៀន ដើម្បីតំណាក់តំណងការទូតល្អគៀងហូបអញ្ចឹងវាអត់មានអីខុសទេដែលហ៊ុនម៉ាណែតក៏តំណងជាអាមេរិកផ្ដាល់ឲ្យដែរសារ៉ាខ្ញុំមានអីខុសកឹមជុងអ៊ុនវាប្រឡងអីមករៀននៅស្វីសនេះហ៎បងប្អូនមែនទេកូនមានដឹកនាំផ្ដាច់ការនៅលើពិភពលោក ជាពិសេស នៅសាលាគេដើម្បីគេឈ្មោះល្បីសាលាគេច្រើនណាស់វីរៈភាពសំរៀងស៊ីគេច្រើនតែឲ្យកូនមេដឹកនាំជំនាញពិភពលោកមេប្រធានាធិបប្រធានាធិបតីនាយករដ្ឋមន្ត្រីហ្នឹងទៅរៀននៅសាលាហ្នឹងពួកសាលាហ្នឹងវាល្បីកន្លែងហ្នឹងច្បាស់ដារោសាណាចុងក្រោយ ដើម្បីបញ្ជាក់ថាសញ្ញាបត្រណា ជាសញ្ញាបត្រយោគជល និងសញ្ញាបត្រស្តង់ដារយើងយកអាសញ្ញាបត្រនឹងទៅដាក់សុំការងារធ្វើពីព្រោះនៅ ស្រុកបារាំងស្រុកអាមេរិកគេឲ្យសំទុះប្រិមិត្តណាគេឲ្យប្រាក់ខែទៅតាមកម្រិតសញ្ញាបត្រអត់ខុសទេណានៅអឺរ៉ុប សញ្ញាបត្រនៅនៅអឺរ៉ុបនៅបារាំងចោះខ្ញុំជឿអាមេរិកក៏អត់ខុសគ្នាដែរសញ្ញាបត្រមិនមែនត្រឹមចាំទៅដល់ថ្នាក់បណ្ឌិតអនុបណ្ឌិតទេសូម្បីបារាំងហៅមេជេមេជេនិងកម្លាំងពលកម្មធម្មតា អ្នកនៅស្រុកបារាំងដឹងយុវជនអាមេរិកជាតិប៉ុណ្ណឹងមេជេមិនថាម៉េចអ្នកដែលមានជំនាញឧទាហរណ៍ថាសូម្បីតែយើងជូតឧទាហរណ៍អាអ្នកអនាម័យអ្នកអនាម័យ អ្នកអនាម័យប្រាក់ខែខុសគ្នាអ្នកអនាម័យដូចគ្នាប្រាក់ខែខុសគ្នាខុសគ្នាយ៉ាងម៉េចបើសិនជាម្នាក់អ្នកអនាម័យនឹងធ្វើការអត់បានចូលសាលាពោះនៅស្រុកបារាំងអនាម័យក៏ចូលសាលាដែរគេហៅថា formation បាទ formation ហ្នឹងមួយខែពីរខែថាមួយខែចុះគាត់ហ្នឹងបងប្អូនឯងយកគេរៀនស្អីគេទោះស្លាប់គេមកអើនឹងគេរៀនគេរៀនពីបច្ចេកទេសគេដឹងរបៀបអត់ អត់ណាប្រើសាប៊ូអីគេដឹងរបៀបចិញ្ចាំងគេដឹងរបៀបក្លិនគេរៀនរបៀបកាន់គេរៀនស្អីក៏រៀននៅស្រុកបារាំងអាណាម៉ៃរៀនបងណានៅស្រុកបារាំងនេះមានសញ្ញាបត្រណាបងណាអ្នកឃើញអ្នកជួបប្រគុណជួបអីគេដឹងថាប្រគុណនឹងកលេចទៅឃើញអត់នឹងគេប្រើសាប៊ូអីនឹងគេប្រើក្លិនអីគេប្រើយ៉ាងម៉េចគេស្គាល់ប្រភេទបាក់តេរីគេស្គាល់ប្រភេទមេរោគគេស្គាល់គេរៀនដូចនេះចឹងអញ្ចឹងបើសិនជាអ្នកទៅជួបអត់អ្នកអនាម័យដែលមានបានចូលសាលា បារាំងគេហៅថាមានសេទីវិកាអានេះបានឆ្លងកាត់គេហៅមានមេជេច្បាស់លាស់រយៈពេលមួយខែអានឹងប្រាក់ខែលើសពីអ្នកដែលអត់បានចូលសាលាហើយទៅជូតធម្មតាដូចគ្នាជាងភ្លើងក៏ជាជំនាញជូតណាលាបជញ្ជាំងក៏ជាជំនាញណាបងផ្សារដែកក៏ជាជំនាញដែរផ្សារដែកជាជំនាញមួយអានឹងអ្នកណាចង់ដឹងថា សញ្ញាបត្រហ៊ុនម៉ាណែតនិងកូនចៅហ៊ុនម៉ាណែតមានសញ្ញាបត្រយោគយល់ឬក៏អត់យកទៅដាក់ពាក្យធ្វើការទៅបើគេឲ្យប្រាក់ខែលំដាប់កម្មករធម្មតាសូបុនសូ មានណូលីអានឹងមានន័យថាសញ្ញាបត្រនឹងគឺយកយល់ទេ បើគេឲ្យប្រាក់ខែនឹងវាស្តង់ដារសញ្ញាបត្រអានឹងសញ្ញាបត្រពិតប្រាកដហើយ កុំរំគ្នាទៅលេងអាសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយនឹងមានបើខ្លួនឯងជាបណ្ឌិតជាអ្នកចេះដឹងមានតែការសាកល្បងធ្វើតេស្តទីចុះគេថាអេលោកគ្រូម៉ៅសុកហានហ៊ុនសែនណាហ៊ុនម៉ាណែតគេទៅធ្វើអីការងារនៅស្រុកអាមេរិកនៅស្រុកបារាំងដោកក្រឡាហោមយុទ្ធរាជមែនទេគេទៅធ្វើនៅនោះគេដឹកនាំប្រទេសគេធ្វើប៉ុណ្ណានៃមកធ្វើអីខ្ញុំបញ្ជាក់អត់ទេចង់ឲ្យសាក ឲ្យគាត់យក អាសញ្ញាបត្ររបស់គាត់នឹងមកដាក់ពាក្យធ្វើការនៅបារាំង ឬក៏នៅអាមេរិកបាទសញ្ញាបត្រនឹងវាស្តង់ដាអានោះប្រាក់ខែស្តង់ដាបើគេទទួលសញ្ញាបត្រនឹងគេទទួលមែនធ្វើការប៉ុន្តែបើគេគិតប្រាក់ខែស្មិចប្រាំងហើយស្មិចគេគិតប្រាក់ខែកម្លាំងពលកម្មណាអានឹងមានន័យថាសញ្ញាបត្រនឹងគ្រាន់តែជាសញ្ញាបត្រទេ វាមិនអាចស្តង់ដាឡើយហេងសិរិទ្ធប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតរក្សាសិទ្ធិ ទូរទស្សន៍សនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ក្តៅស្រៀងនរិនថ្ងៃនេះក្តៅបន្តិចបងប្អូនបាទផ្ទុះ Facebook ហ៊ុនសែនណាផ្ទុះ Facebook ហ៊ុនសែនបញ្ហាសុខភាពបញ្ហាសុខភាពមិនមែនជាលើកទី1ទេ ច្រើនលើកហើយម៉ាយូឡុងប៉ុន្តែលើកនេះគឺកាន់តែផ្ទុះមុនិចខាជនជាតិភូមាថ្ងៃនេះ បានទទួលស្វាគមន៍ហ៊ុនសែនយ៉ាងចាស់ដៃហើយបានចូល ទៅក្នុង ទំព័រ Facebook របស់ហ៊ុនសែន comment បណ្ដាលឲ្យហ៊ុនសែននឹងបិទខមមិនជាបណ្ដោះអាសន្ននៅ ក្នុងដំណើរទស្សនកិច្ចរបស់គាត់នៅភូមា សំណួរខ្ញុំបានដាក់ថាអញ្ចឹងថាតើហ៊ុនសែននឹងបិទមួយរយៈឬក៏បិទជារៀងរហូតហេតុអី បងប្អូនភូមិវិញវាមិនមែនខមមិន ឬក៏ចូលទៅខមមិន នៅ ក្នុងទំព័រ Facebook របស់ហ៊ុនសែននឹងតែថ្ងៃដែលហ៊ុនសែនទៅធ្វើទស្សនកិច្ចទេផ្លែនវ៉ននឹងធ្វើរៀងរាល់ចាប់ពីថ្ងៃនេះតទៅបងប្អូនចាំមើលបើមិនជឿខ្ញុំមករៀងរាល់ចាប់ថ្ងៃនេះគុណទីកំពុងចាំចឹងតើវាមានផលវិបាកអ្វី ផលវិបាកយើងអត់ដឹងឥឡូវយើងសួរថាតើហ៊ុនសែនបិទមួយរយៈឬបិទរហូតឬក៏ដូរ Facebook តើហ៊ុនសែនឧទាហរណ៍ថាបើគាត់បិទមួយរយៈស្អែកគាត់បើកអានឹងមកដដែលគ្រាន់តែបង្ហោះចៅកេត បានប្រហែលជា2នាទីសុទ្ធទៅម្នេះកំហឹងភូមិរូបចងកំហឹងនិងខមមិនរូបដុតហ៊ុនសែន ណាដែលហ៊ុនសែនអត់ចង់ឃើញខ្លួនឯងបងប្អូនអានេះបើនិយាយតាមចិត្តសាស្ត្រចេះបិទខមមិនចេះខ្លាចគេជន់រូបចេះខ្លាចគេតវ៉ានៅ ក្នុង Facebook តែខ្លួនឯងចូលចិត្តធ្វើឲ្យគេតវ៉ាខ្ញុំអត់យល់ដែរបងប្អូនមនុស្សយើងណាបើបំណាច់មកហ៊ានធ្វើអញ្ចឹងហើយទៅខ្លាចអីគេគេខ្លាចអីជនជាតិភូមិបើអ្នកឯងខ្លាចអ្នកឯងធ្វើធ្វើអីលីណាសេលិចឌូ ហ៊ុនសែនដឹងច្បាស់អត់ថាពេលដែលគាត់ណាធ្វើចាប់ដៃជាមួយមេឃាតកោភូមិដែលពិភពលោកថ្កោលទោសណាហ៊ុនសំរាមគូច្បាស់ជានាំឲ្យមានកំហឹងហ៊ុនសែនដឹងបើខ្លួនឯងដឹងធ្វើជាក្លាហានបើខ្លួនឯងក្លាហាន ខ្លួនឯងទៅបិទអាខមិននឹងហើយបើបិទតើអ្នកឯងបិទបានពេលណា ឥឡូវខ្ញុំសួរថាបិទបរិស័ទនឹងបិទបានទេណាបើកវិញវាទៅអត់ចឹងបានតែខ្ញុំនិយាយរឿងចិត្តសាស្ត្រគឺថាការពិតហ៊ុនសែនគាត់មិនចូលចិត្តទៅណាឲ្យគេដុតរូបគាត់ជន់គាត់ទេដូចជាគាត់ទៅអាមេរិកមកអូស្ត្រាលីស៊ីដនីមកបារាំងមកស្វីសណែវហ្នឹងគាត់ខំជួលមនុស្សឲ្យទៅស្វាគមន៍គាត់សឹងងាប់ហ្នឹងអារម្មណ៍របស់គាត់គាត់ចូលចិត្តមនុស្សស្វាគមន៍ទាំងដៃមើលនៅស្រុកខ្មែរទេសូម្បីតែរឿងកពេកកពុកតិចតួចក៏បើកសម្ពោធស្មើបុណ្យជាតិអស់លុយរាប់ម៉ឺនដុល្លារហ្នឹងណា រឿងអីហ៊ុនសែនទៅចូលចិត្តអញ្ចឹងអានឹងវាអត់ចូលចិត្តទេ Linda Hogbos ប៉ុន្តែវាយ៉ាងម៉េចវាចម្លែកបងប្អូនមនុស្សបើកណាហ៊ុនសែនណាប្រៀបបីដូចជាលេងលិមុកដៃមកខាងដៃមកខាងយកលិមុកជូតក្បាលដៃមកខាងស្រោចទឹកលាងលិមុកដំណាលគ្នាដំណាលគ្នាបញ្ជាក់ថាហ៊ុនសែនស្អប់ប៉ះលិមុកនឹងទី1បាត់រេតបាត់រត់ទី2 បើហ៊ុនសែនដូរ Facebook ហ៊ុនសែនបើដូរ Facebook ទៅយើងត្រូវដាក់សំណួរសួរថាចុះភូមិមាននឹងធ្វើយ៉ាងម៉េចទោះជាហ៊ុនសែនបិទ Facebook នឹងចោលដូរ Facebook នឹងចោលផ្សេងមែនក៏ជនជាតិភូមាហ៊ុនសែនបើក Facebook ថ្មីក៏ជនជាតិភូមាវាតាមទៅប្រឆាំងទៅបង្ហោះរូបដុតរូបជន់ហ៊ុនសែនដែរចុះបិទរហូត អាចដែរព្រោះណាអាចដែរចំណុចទី2ចំណុចទី3ហ៊ុនសែននឹងបិទខមមិន តែអ្នកណាដែលណាវាយលុកទៅលើ ទំព័រ Facebook របស់គាត់គាត់អង្គុយសារៈអ៊ុំសំណួរយើងសួរទៅវិញទៀតតើហ៊ុនសែនត្រូវចំណាយមនុស្សប៉ុន្មានអ្នកគឹមចន្ទថានដើម្បីទៅបិទខមមិនជនជាតិភូមា ធម្មតាខមមិនគេអាចបិទបានណា ដោយសារតែមាន admin ហ្នឹងគេអង្គុយត្រួតត្រានេះនេះគេអង្គុយមើលគេអង្គុយអាន comment ពុំមេដឹកនាំគ្មានពេលអង្គុយអាន comment ទេចំនួននេះរដី admin គេអង្គុយអាន comment គេត្រួតមើលអ្នកណាផុសរូបអាភិសគេបាត់ ហើយទាល់តែអាផុសហ្នឹងវាមានមួយមួយមែនទេវាមានដូចថាមួយអត្តបទមាន10 comment អីចឹងទៅបង អាហ្នឹងយើងអ្នក admin ណាគេអង្គុយគេអង្គុយ block គេអាហ្នឹងបានភាសាបារាំង block គេនៅសប្រាំងយូអង់គ្លេសហៅ block block comment បិទ comment មែនទេចម្រើនគង់ហើយចុះមកមិនលៀនមកណាបងប្អូនជនជាតិភូមិមា66លានអ្នកនោះហ្នឹងហើយមកបិទបងប្អូនភូមិមាជាពូជតស៊ូចឹងបណ្ដីគេធំពីសិបសានឧទាហរណ៍ថាហ៊ុនសែនគាត់ចំណាយបុគ្គលិក1000នាក់អង្គុយចាំបិទ comment admin អង្គុយធ្វើ admin បិទ comment គាត់ ស្អែកបើបិទអាហ្នឹងពូមានវាខមមិនបានស្អែកបង្កើត Facebook ផ្សេងទៀតមកអត់ចប់ទេប៉ុណ្ណាបើហ៊ុនសែនបង្កើតអីបានអានោះបង្កើតហើយនេះអាចភូមាគេបង្កើត Facebook ដេញតាមហ៊ុនសែនរហូត មានន័យថាអញ្ចេះចាប់ពីថ្ងៃនេះតទៅហ៊ុនសែនរស់នៅក្នុងឋាននរកនៃមិត្តភាពរបស់ពួកផ្ដាច់ការហើយបងប្អូនមនុស្ស បើកណាធ្លាក់ចូលទៅក្នុងឋាននរកភ្លើងឆេះហើយអត់មានអ្នកណាអាចស្រោចស្រង់បាន ក្រៅតែពីកុសលផលបុណ្យទាល់តែអស់កម្មទើបភ្លើងវាឈប់ឆេះវានៅឆេះនឹងអស់រាប់រយរាប់ពាន់ឆ្នាំហ៊ុនសែនដូចគ្នាម៉ែជីងជីងបើកាលណាគាត់លេងភ្លើងផ្ដាច់ការ បងប្អូនភូមិ គាត់ចូលទៅខមមិនគាត់ចូលទៅហែករូបគាត់ចូលទៅជន់រូបគាត់ចូលទៅដុតរូបទោះជាហ៊ុនសែនទៅដូរ Facebook ក៏មិនទៅរួចទោះជាហ៊ុនសែនបិទខមមិនក៏មិនទៅរួចទោះជាហ៊ុនសែនប្លុកក៏ទៅមិនរួច ពីព្រោះ Brittany Baker អ្នកទាំងអស់នោះ តាមហ៊ុនសែនជានិច្ចម៉េចដែលខ្ញុំប្រៀបធៀបដូចភ្លើងនរកអញ្ចឹងហ៊ុនសែនធ្លាក់ចូលទៅក្នុងភ្លើងនរកលោកីបងប្អូនអាហ្នឹង នរកវាមានពីរវាមាននរកពេលដែលយើងស្លាប់ទៅ SP សុជាតា និងនរកលោកកៃនរកលោកកៃបងប្អូនបាច់តែមើលណាច្រើននេះគឺហ៊ុនសែនហ្នឹងអាភ្លើងនរកលោកកៃហ្នឹងតទៅហ៊ុនសែនអស់កម្មតតែថ្ងៃណាមួយដំណោះស្រាយនយោបាយនៅភូមិមា ដំណោះស្រាយនយោបាយនៅកម្ពុជាហ្នឹងវាដើរស្រួលអាហ្នឹងវាអាចចឹងមែនប៉ុន្តែតែនេះបងប្អូនបានជាខ្ញុំណាខ្ញុំថាសំណួរមួយដែលបងប្អូនអត់ចាប់អារម្មណ៍ Silent Kali ហើយប្រហែលជាយើងយកព័ត៌មានអត់បានតើវត្តមានហ៊ុនសែននៅ ក្នុងប្រទេសភូមាបណ្ដាលឲ្យមានមនុស្សស្លាប់និងបង្កើនកំហឹងដែរឬទេបងប្អូនតើនេះអត់ថាបារម្ភទេណាអាចព័ត៌មានអត់ផ្សាយរស្មីរស្មីណាហេតុអីវត្តមានហ៊ុនសែននៅក្នុងប្រទេសភូមាមុននេះ តាមខ្ញុំព្យាករអាចបណ្ដាលឲ្យមានមនុស្សស្លាប់ពីព្រោះហ៊ុនសែនចង្រៃត្រង់ណាហាសាគីរ៉ាគឺត្រង់ថាពួកដែលប្រឆាំងនឹងភូមាចាប់ផ្ដើមវាយលុកហើយពួកសំទោសពួកដែលប្រឆាំងនឹងពួកយោធាផ្ដាច់ការអង្គមីងលៀងនឹងចាប់ផ្ដើមវាយលុកក្រោកឈរប្រយុទ្ធ នៅថ្ងៃវត្តមានរបស់ហ៊ុនសែនកងចាក់ហើយពួកយោធារបស់ភូមិអ៊ុងមីងលៀងចាប់ផ្ដើមប្រយុទ្ធដើម្បីរត់បន្តឹងការពារសន្តិសុខសวัสดิភាពអានឹងច្បាស់បងណាឥឡូវនេះខ្ញុំគិតថាភូមិកំពុងច្បាំងវាស្ងប់ស្ងាត់មួយរយៈមែនទេ ពេលដែលវត្តមានហ៊ុនសែនទៅវាមិនបានស្ងប់ទេគឺវាធ្វើឲ្យកំណើនអ្នកដែលប្រឆាំងទៅនឹងកងទ័ពរដ្ឋប្រហារវាវាយលុកវាកំហឹងហើយធ្វើឲ្យកងទ័ពរដ្ឋប្រហារនឹងវាកាន់តែវាយលុកដើម្បីការពារកុំឲ្យពួកនោះធ្លុះបើសិនជាទប់មិនបានពួកនោះធ្លុះមកសម្ដេចឡើងយន្តហោះមិនទាន់ទីវណ្ដារិទ្ធអញ្ចឹងនៅពេលណាដែលមនុស្សវាយគ្នាប្រយ៉ាងម៉េច Minoli គឺវាបណ្ដាលឲ្យស្លាប់វត្តមានហ៊ុនសែនណានៅក្នុងរយៈពេល2ថ្ងៃនេះបងប្អូនចាំមើលនៅព័ត៌មានថ្ងៃស្អែកមើលអាស៊ីសេរីឬ VOA ឬព័ត៌មានអន្តរជាតិនឹងបណ្ដាលឲ្យមានទំនាស់នៅភូមិមា ហើយនឹងមានការស្លាប់មនុស្សប្រហែលជាមិនតិចទេ បើហ៊ុនសែនមិនទៅណាជាហៅតាមនុស្សអត់ស្លាប់ទេគ្រាន់តែជាទំនាស់ធម្មតាអាហ្នឹងរឿងមួយសម្រាប់ពុកមួយទៀតបងប្អូនខ្ញុំនិយាយរឿងហ៊ុនសែនចង្រៃ ខ្ញុំសរុបទៅចុះក្រៅតែពីហ៊ុនសែនណានៅក្នុងប្រទេសកម្ពុជាបើគាត់កាន់ស្វាយចាក់ស្វាយចោលបើគាត់ច្រូតស្រូវចាក់ស្រូវចោលបើគាត់អ្នកដកដលងចាក់ដលងចោលបើគាត់ពុះអាលឹកគប់អាលឹកចោលខ្ញុំរៀបរាប់រឿងហ៊ុនសែនចង្រៃអារឿងចង្រៃចាស់ចាស់ខ្ញុំរំលឹកចុះចង្រៃចាស់ចាស់បងប្អូនកាលពីអាស៊ានណាគេហៅមីងអ៊ុងលៀងទៅប្រទេសឥណ្ឌូនេស៊ីដែរ ហ៊ុនសែនតែចូលរួមប្រជុំអាស៊ានឥណ្ឌូនេស៊ីលិចទូកហ្មងណាកងទ័ពឥណ្ឌូនេស៊ីលិចទូកឯណានោះចង្រៃមែនបងប្អូនមួយរឿងមួយទៀតកាលពីកូវីដថ្មីថ្មីនេះណាឡៃធីស្មីតទូតឥណ្ឌាចូលសម្ដែងការគួសមទូតថ្មីរបស់ឥណ្ឌាចូលសម្ដែងការគួសមរបស់ហ៊ុនសែននឹងយីឈិងលីង ពេលនោះហ៊ុនសែននឹងដែលជាមេអាស៊ានតុងក៏ស្នើសុំវ៉ាក់សាំង AstraZeneca របស់ឥណ្ឌាអានឹងគាត់អាស៊ានតុងបាទបងប្អូនដឹងមិនទេគ្រាន់តែហ៊ុនសែនសុំឥណ្ឌាវ៉ាក់សាំង AstraZeneca ពីព្រឹកពួកគាត់ជួបនៅផ្ទះគាត់ពីព្រឹកណា យប់ឡើងរោងចក្រវ៉ាក់សាំងឌៀរអារោងចក្រផលិតវ៉ាក់សាំង AstraZeneca នឹងឆេះគ្រុលបងប្អូនដឹងទេមានអ្នកក៏ដឹងទេចង្រៃណាស់មិនចង្រៃមែនចង្រៃហ៎មែនឥឡូវរឿងថ្មីមួយទៀតចុះរឿងរឿងចាស់ហ៎រឿងថ្មីមួយទៀតគឺសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ដែលស៊ីឈ្នួលហ៊ុនសែន ដើម្បីបញ្ចុះបញ្ចូលទប់ស្កាត់ច្បាប់ដាក់ទណ្ឌកម្មហ៊ុនសែនបងប្អូនមានដឹងឈ្មោះស្អីគេទេក្នុងនេះមានអ្នកចាំខ្ញុំភ្លេចឈ្មោះគាត់ទៅសមាជិកព្រឹទ្ធសភាមិនដឹងជាព្រឹទ្ធសភាមិនដឹងរដ្ឋសភាបងប្អូនអ្នកណាដែលជួយចាំជួយចាំខ្ញុំនេះនេះសុធាផ្ទះសំណាក់អសានឌីស្លាប់បាត់ហើយស្លាប់ទើបស្លាប់បែបតបានមួយខែផងមើលខ្ញុំអានខ្ញុំអាសា Marcus នេះខ្ញុំអាសា ជះភ្នែកចោលភ្នែក អានខមមិនមើលក៏លោកអ្នកណាស្គាល់ឈ្មោះហ្នឹងស្រេងគ្រួយឈ្មោះស្អីគេទេបងប្អូនអាហ្នឹងម៉ែនកំសែងជាអ្នករាយការណ៍នៅក្នុងវិទ្យុណាសំឡេងសហរដ្ឋអាមេរិកហ៊ុនសែនណាចងរៃបងប្អូនឥឡូវហ៊ុនសែនទៅភូមាបងប្អូនគិតថា នៅភូមានឹងអត់មានមនុស្សស្លាប់ ហើយ អារឿងថ្មីថ្មីនេះ នាំឲ្យគេខ្លាចស្លាប់ឈ្មោះស្អីបងប្អូនទៅវាយឈ្មោះព្រឹទ្ធសភាឬក៏រដ្ឋសភារបស់អាមេរិក អ្នកដែលស៊ីលុយហ៊ុនសែនអ្នកដែលជួយហ៊ុនសែនដើម្បីណាទៅបញ្ចុះបញ្ចូលព្រឹទ្ធសភារបស់អាមេរិកហ្នឹងគ្រាន់តែយកលុយហ៊ុនសែនហ្នឹងងាប់បាត់មែនទេបាទអេរិកសិនណាដូអេរិដូកេរិកសិនស្លាប់បាត់អញ្ចឹងអានឹងគឺជារឿងមួយចំណែកចា ប៉ុន្តែឥឡូវយើងត្រឡប់យើងត្រឡប់មកត្នេះវិញយើងត្រឡប់មកថាតើហ៊ុនសែនណានឹងទទួលបានជោគជ័យឬក៏បរាជ័យនៅក្នុងដំណើរទស្សនកិច្ចនេះចម្លើយគឺច្បាស់ហើយបរាជ័យសំណួរយើងអាចសួរដេញទៀតថាសន្តាសន្តាហើយចុះហេតុអ្វីបាន ជាហ៊ុនសែនទៅកុំឲ្យខ្មាស់គេទេហ៊ុនសែនទៅមិនមែនក្នុងនាមអាស៊ានទេ គឺក្នុងនាមឯកជនរបស់គាត់ សំណួរត្រឡប់មកវិញថា តើបើសិនជាហ៊ុនសែនបរាជ័យតើនឹងមានរឿងអីកើតឡើងបងប្អូននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែមានវិបត្តិមនុស្សដែលមានវិបត្តិណាវារត់រកគ្នាវាស្វែងរកការសាមគ្គីភាព វាមិនមែនតែជួយគ្នាវាមិនមែនតែជួយដោះស្រាយទេនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នណាបើសិនជា ស្ដាប់សម្ដីហ៊ុនសែន គាត់និយាយងើបមួយវាយមួយងើបពីរវាយពីរបើយោងតាមសាររបស់ហ៊ុនសែនថាបើអញដឹងកុំអីហែងបនខ្មោចហ៊ុនសែនសម្លាប់មនុស្សច្រើនជាងភូមិមាផងបើសិនជា បាតកម្មដូចឧទាហរណ៍នៅផ្លូវវៃស្រេងនឹងណាវាមានរយៈពេលអូសបន្លាយមួយខែ បងប្អូនគ្រាន់តែមកយប់នៅផ្លូវវែងស្រេងស្លាប់6នាក់របួសរាប់រយនាក់ នៅប្រទេសភូមាដែលឈានចូលទៅដល់ស្លាប់ហ្នឹងគឺឈានចូលទៅដល់ការប្រយុទ្ធគ្នារវាងកបិតបថៅហើយលក្ស៊ីមនីហើយចូលនៅកម្ពុជាណាតើហ៊ុនសែននឹងទៅប្រាប់ភូមាថាម៉េចផាន់មុតបើហ៊ុនសែនខ្លួនឯងក៏ដូចគ្នាបេះបិទក៏ចាប់គណៈបកប្រឆាំងដាក់គុកដូចគ្នាហើយទៅប្រាប់គេយ៉ាងម៉េចឲ្យដោះលែងគណៈបកប្រឆាំងរឿងអី អញ្ចឹងបានជាចូលដល់ឥឡូវនេះមែនទេខ្ញុំថាពេលដែលហ៊ុនសែនមកវិញបងប្អូនមិនត្រឹមតែបាត់ដៃទៅទេទេគឺថែមទាំងចូលរួមចងកំហឹងទៀតផងនេះពេលដែលហ៊ុនសែនត្រឡប់មកវិញថាតើហ៊ុនសែននឹងធ្វើឲ្យប្រទេសកម្ពុជាទៅជាយ៉ាងណានេះពីព្រោះអី បើសិនជាហ៊ុនសែនបង្ហាញឲ្យឃើញថាកម្ពុជានឹងមានភាពល្អប្រសើរផ្នែកសេរីភាព ផ្នែកសិទ្ធិមនុស្សផ្នែកនីតិរដ្ឋអានឹងហ៊ុនសែនអាចទៅនិយាយទៅនឹងភូមិបានប៉ុន្តែវាអត់មានផោះតាំងណែបង្ហាញបងប្អូនឥឡូវនេះ យើងមិនបាច់មើលអីច្រើនទេកុសលដួងសំបីតែរឿងនាការមួយហ៊ុនសែនដោះមិនបានផង ហើយវិធីដោះរបស់ហ៊ុនសែនអត់មានអីក្រៅតែពីចាប់ដាក់គុក នេះមានអេខុសពីភូមិចាប់ដាក់គុកហើយនឹងវាយក្បាល លួចសម្លាប់នៅភូមិវាអញ្ចឹងបើហ៊ុនសែនដូចគ្នាមែនទេចាប់ដាក់គុកវាយក្បាលដូចតែគ្នានឹងមានជាប់គុកអីហើយបើដូចគ្នា វាមានតែទៅ បង្រៀនឬក៏ទៅសហការ គ្នាប៉ុន្តែសរុបសេចក្តីមកវិញនៅក្នុងចំណុចនេះ ដែលខ្ញុំចង់និយាយថាបងប្អូនចាប់ពីថ្ងៃនេះទៅ ទំព័រ Facebook របស់ហ៊ុនសែននឹងត្រូវភ្លើងឆេះជារៀងរហូតហើយបងប្អូនចាំមើលបើហ៊ុនសែនបិទខមមិនណាសំបីតែគណៈបកប្រជាជនផលខេមក៏អត់បានខមមិនដែរហេតុអីពីព្រោះសំបីតែបើបើកឲ្យគណៈបកប្រជាជនខមមិន យើងអត់ដឹងថាតើជនជាតិភូមានឹងអ្នកណាជាអ្នកណាទេ ហើយ បើហ៊ុនសែនបិទជារៀងរហូត អានឹង គឺជាផលមួយបញ្ជាក់ឲ្យឃើញថា ភ្លើងនរកលោកីកំពុងតែឆេះកត់មកដល់តនេះណែនេះយើងភ្ជាប់មុននឹងឈានយើងភ្ជាប់ចូលទៅដល់អឺ7មករា7មករាបន្តិច បងប្អូនជាច្រើនគាត់បានសួររឿងណែ7មករាហើយជារៀងរាល់ឆ្នាំខ្ញុំតែងតែលើក ប្រធានបទហើយខ្ញុំសូមមិនលើកអីម្ដងទៀតទេរឿងយួនឈ្លានពានទឹកដីកម្ពុជា ហើយលើកបន្តុកណែប៉ែនសវណ្ណច័ន្ទស៊ីហេងសំរិន ជាស៊ីមហ៊ុនសែនហ្នឹងឲ្យកាន់អំណាចអានឹងគឺអ្នកណាអ្នកណាក៏ដឹងច្បាស់ដែរហា អត់មានអ្នកណាមានសមត្ថភាព ទៅផ្ដួលពលពតឲ្យមករំដោះអីទេមួយប៉ុន្តែ មានបងប្អូនយើងជាច្រើនដែលសរុបសេចក្តីមកក៏សួរថាចេះថាលោកគ្រូឲ្យតែយើងនិយាយយូរទៅគណៈបកប្រជាជន គេតែងតែនិយាយថាយើងនឹងអត់ដឹងគុណ7មករាតើត្រូវឆ្លើយយ៉ាងដូចម្ដេចអ្នកខ្លះខ្ញុំថាមិនបាច់ឆ្លើយទេ ឲ្យពួកគេមើលនៅក្នុងពិភពលោកតើប្រទេសណា ដែលមិនធ្លាប់មានសង្គ្រាមហើយបញ្ចប់សង្គ្រាមតើគេត្រូវសំពះថ្វាយបង្គំពូជដែលបញ្ចប់សង្គ្រាមនឹងរហូតមកទល់ឥឡូវនេះប្រទេសជប៉ុនក៏មានសង្គ្រាមដែរហើយចប់សង្គ្រាមប៉ុន្តែសួរថាពូជណាណាដឹកនាំបច្ចុប្បន្នប្រទេសកម្ពុជាគឺវាគឺជាការចប់សង្គ្រាមបងប្អូនណានៅក្នុងពិភពលោកយើងនេះ ប្រទេសណាក៏ដោយឲ្យ តែមានជ័យជំនះតែងតែដាក់កាលបរិឆេទរបស់ខ្លួន ថាជាថ្ងៃ ដែលគេគោរពដឹងគុណហើយដូចជាប៉ុលពតគឺណា70ឆ្នាំណែដូចជាលន់ណុលឆ្នាំ70ប៉ុលពតឆ្នាំ75 17មេសាហេងសំរិនជាស៊ីមយួនគឺឆ្នាំណា7មករា1900ណា79បងប្អូនដែលខ្ញុំថាមិនបាច់និយាយទេ អានឹងគ្រាន់បើកវងកញ្ចក់ដើម្បីយើងចូលទៅនឹងចំណុចសំខាន់វិញខ្ញុំគ្រាន់ថាចេះរឿងផ្ដួលរំលំរបបប៉ុលពតមេងស៊ីគឺជារឿងសង្គ្រាមកម្ពុជាប៉ុលពតហើយនឹងយួនហើយយួនផ្ដួលរំលំផែនសុនសុផលអត់មានអ្នកណាទៅបញ្ជាយួនអ្នកណាទៅពឹងយួនទេ គឺ យួន ផ្ដួលរំលំហើយក៏លើកបន្ទប់ណាប៉ែនសវណ្ណច័ន្ទស៊ីហេងសំរិន ហ៊ុនសែននឹងឲ្យកាន់អំណាចដែលពួកប៉ុលពតហៅថាអាយ៉ងបើសិនជាត្រូវដឹងគុណគឺត្រូវដឹងគុណកងទ័ពវៀតណាមបានវាត្រូវមួយប៉ុន្តែឥឡូវយើងសួរថាចេះភេទភេងតើកងទ័ពវៀតណាមវៀតណាមដែលមានឆន្ទៈជួយខ្មែរទេគឺមានហើយ គឺជួយយកទឹកដីទី1ទី2តំណែងមួយដែលច្បាស់ប៉ុណ្ណាប៉ុលពត និងហ៊ុនសែនណាមកពីគណៈបកប្រជាជន តែមួយដូចគ្នាបងប្អូនអញ្ចឹងតើអ្នកណារំដោះអ្នកណា អ្នកណារំដោះអ្នកណាប៉ុលពតគណៈបកប្រជាជនជាអ្នកសម្លាប់ហើយហ៊ុនសែនគណៈបកប្រជាជនទៅរំដោះអញ្ចឹងគណៈបកប្រជាជន ជាឃាតករផងជាអ្នករំដោះផងហ្នឹង បើធ្លាប់មានមិត្តភ័ក្តិខ្ញុំម្នាក់ទស្សនៈនឹងគាត់និយាយ logic ល្អគេថាអ្នកឯងសំណាងណាគួរតែអរគុណរបបប៉ុលពតដែលបានទៅដល់បារាំងទៅដល់អាមេរិកណាពេលនោះគាត់ឆ្លើយតបទៅវិញ មិត្តភ័ក្តិខ្ញុំនឹងគាត់ឆ្លើយតបលោកសិចគាត់ថាឥឡូវខ្ញុំសម្លាប់ឪពុកម្ដាយគ្រួសារបងប្អូនអ្នកឯងទាំងអស់ហើយខ្ញុំឲ្យអ្នកឯងឡើងឋានសួគ៌តើអ្នកឯងសុខចិត្តអត់ បងប្អូនដូចគ្នាបើសិនជា ការសម្លាប់មនុស្សនៅក្នុងរបបប៉ុលពតគឺជាស្នាដៃគណៈបកប្រជាជន ហើយគណៈបកប្រជាជននឹងមករំដោះអញ្ចឹងដូចដែលគេថាឲ្យខ្ញុំ ទៅ សម្លាប់បងប្អូនរបស់អ្នកឯងមកពូចហើយខ្ញុំឲ្យបងប្អូនអ្នកឯងទៅឋានសួគ៌តើអ្នកឯងសុខចិត្តទេ ហើយទីច្រឡំខ្ញុំគណៈបកប្រជាជនដឹងទេប៉ុលពតគណៈបកប្រជាជនណា គណៈបកប្រជាជនបង្កើតដោយជួននៅក្នុងឆ្នាំ1951គឺឈ្មោះគណៈបកប្រជាជនបដិវត្តកម្ពុជាប៉ុលពតចូលគណៈបកប្រជាជនក្រោយមកទៀតដូរឈ្មោះទៅជាគណៈបកប្រជាជនកម្ពុជាពេលដែលដូរឈ្មោះទៅជាគណៈបកប្រជាជនកម្ពុជាឯកសារណាក៏សរសេរដែរបរាជ័យក៏ចូលព្រៃតស៊ូដាក់ឈ្មោះគណៈបកពលករកម្ពុជាមែនទេដូរពីឈ្មោះគណៈបកពលករកម្ពុជា ទៅជាបកកុម្មុយនីសកម្ពុជាបកកុម្មុយនីសកម្ពុជានឹងមានប៉ុលពតជាប្រធានហើយហ៊ុនសែនជាសមាជិកហេងសំរិនជាស៊ីមប៉ែនប៉ែនសវណ្ណនៅក្នុងស្រុកយួននេះបាទនេះហេងសំរិនហ៊ុនសែននឹងគឺសុទ្ធតែជាគ្នាប៉ុលពតគណៈបកប្រជាជនទាំងអស់ហើយគណៈបកនឹងយួនបកើតព្រៀបអិនពេលដែលយួនគ្រប់គ្រងលែងបានប៉ុលពត វា ប្រឆាំង Eyeball Single នេះយួនក៏ផ្ដួលរំលំគណៈបកប្រជាជន ដែលដឹកនាំប៉ុលពត ហើយលើកបន្ទប់គណៈបក ណាយកគណៈបកប្រជាជនដែលរត់ទៅស្រុកយួនហ៊ុនសែនហេងសំរិនជាស៊ីមេទាំងអស់ហ្នឹងមកឲ្យដឹកនាំប្រទេសអញ្ចឹងបងប្អូនពិចារណាមើលតើយើងត្រូវវាយ៉ាងម៉េចបើយើងនិយាយទៅនៅប្រទេសជប៉ុនក៏មានទិវាបញ្ចប់សង្គ្រាមដែរខ្ញុំឃើញទូតអាមេរិកសរសេរត្រូវតែនេះទូតអាមេរិកសរសេរថាថ្ងៃ7មករាហ្នឹងគឺអត់ធ្វើការទេ ដើម្បីអបអសាទរទិវាជ័យជំនះឬលើរបបប្រល័យពូជសាសន៍ត្រូវបងប្អូនណា ទោះបីគេសេតែនឹងត្រូវមែនទេអបអសាទរទិវាជ័យជំនះឬលើរបបប្រល័យពូជសាសន៍មានន័យថាសង្គ្រាមវាតែងតែមានជ័យជំនះដូចជាលន់នល់គេយកឆ្នាំ70ទៅប៉ុលពតយក17មេសាទៅមែនទេបកូណាសៃអនុបុនឯករាជ្យពីបារាំងគឺយកថ្ងៃទី9វិច្ឆិកាទៅ9វិច្ឆិកាទៅជាបុនជាតិ អានឹងគឺគ្រាន់តែជាព្រឹត្តិការណ៍មួយទេណាអញ្ចឹងបានខ្ញុំសរុបសេចក្តីរំលឹកត្រង់នេះបងប្អូនអ្នកនយោបាយគ្មានគុណទេ មានតែ3ប៉ុណ្ណោះជាពិសេសការធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នាហើយយកអំណាចទៅដាក់ក្រុមគ្រួសារទៅជាទ្រព្យសម្បត្តិរដ្ឋអត់មានទៅទៀតអ្នកនយោបាយគ្មានគុណទេមានតែ3ចំណុចតែប៉ុណ្ណោះទី1ធ្វើល្អគេចងចាំគេគោរពទី2ធ្វើមិនល្អគេធាក់ចេញគេរើសអាណាល្អជាង ទី3ធ្វើអន់ឬក៏ធ្វើខុសបាទទេ អានឹងគឺគេមានទោសគេចាប់ដាក់ទោសសូបុនសូអញ្ចឹងហើយអាកន្លែងនេះបានជាខ្ញុំឆ្លៀតនយោទៅនិយាយរឿង7មករាភ្ជាប់ជាមួយនឹងប្រធានបទទី1សំខាន់បាទអញ្ចឹងប្រិយមិត្ត share វិរុទ្ធទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមួយទៀត ហេតុអីបានជាហ៊ុនសែនអត់ធ្វើទិវា7មករានៅឆ្នាំនេះលុបចោលហេតុអីបងប្អូនពីរចំណុចទី1យោងតាមលោកប្រធានសំរងស៊ីបងប្អូនទៅមើលអត្តបទរបស់គាត់ មូលហេតុដែលហ៊ុនសែនលុបគឺដោយសារតែគណៈបកប្រជាជន ប្រឆាំងទៅនឹងបេក្ខភាពរបស់ហ៊ុនម៉ាណែតហើយហ៊ុនសែនណាចង់លើកហ៊ុនម៉ាណែតឲ្យទៅអង្គុយលើឆាកនៅក្នុងស្នាដៃ7មករាពីព្រោះគណៈបកប្រជាជនគេយល់ថាអត់មានស្នាដៃអីនៅក្នុង7មករាទេអានេះបញ្យងតាមលោកធានសំស៊ីប៉ុន្តែអ្វីដែលខ្ញុំធ្លាប់លើកឡើង កន្លងមកគឺយ៉ាងម៉េចអ្វីដែលខ្ញុំធ្លាប់លើកឡើងកន្លងមកគឺថាបងប្អូនធ្លាប់ចាំពាក្យថាហ៊ុនសែននៅបាក់នៅហ៊ុនសែនទៅបាក់ទៅ មានថាម៉េចគណៈបកប្រជាជនណាគ្រាន់តែហ៊ុនសែនអត់បាននៅក្នុងស្រុកក៏នាំគ្នាលុបចោលកម្មវិធី បនជាតិមួយទាំងមូលទៅហើយ ចុះតម្រាំតែហ៊ុនសែនស្លាប់ឧទាហរណ៍ ចឹងមានន័យថាលែងមានបនជាតិនឹងបាត់ហើយមួយមួយទៀតគ្រាន់តែហ៊ុនសែនអត់នៅណាលុបចោលមួយទាំងមូលអញ្ចឹងហ៊ុនសែនគាត់ហាក់បីដូចជាបញ្ជាក់ប្រាប់ថាអាបុននឹងគឺ វាមានវត្តមានសម្រាប់តែគាត់កាន់អំណាចទេពេលដែលគាត់មិនកាន់អំណាចអ្នកផ្សេងកាន់អំណាចណាវាលែងមានហើយហើយហ៊ុនសែនហាក់បីដូចជាឯកភាពអាសនៈប៉ាប៉ាឡូថាបើខ្ញុំឈប់កាន់អំណាចចូល បងប្អូនលុបវាចោលចុះណែហេតុអីពីព្រោះបងប្អូនសូម្បីតែគាត់នៅកាន់អំណាចគាត់ទៅភូមិមាគាត់ឈប់អរ៉ៃហ្នឹងចុះទម្រាប់គាត់មិនកាន់អំណាចអ្នករតីលុបអានេះវាមានអីចម្លែកអញ្ចឹងអាកន្លែងហ្នឹងគឺជាសារមួយ ដែលបងប្អូនត្រូវនឹកឃើញរំលឹកដែលខ្ញុំនិយាយថាហ៊ុនសែននៅបាក់នៅហ៊ុនសែនទៅបាក់ទៅអញ្ចឹងថ្ងៃនេះអត់មាន ប្រធានបទអី នៃចម្លែកក្រៅពីនឹងទេ មានតែរឿងផ្ទុះ Facebook របស់ហ៊ុនសែនហ៊ុនសែនចង្រៃហើយនឹងរឿង7មករាគ្រាន់តែរំលឹកសម្រាប់ដល់ថ្ងៃប៉ុន្តែឥឡូវយើងត្រឡប់មកភូមិបន្តិចមានអ្នកខ្លះគេថាទំនងជាហ៊ុនសែននឹងចង់ទៅជួបណាអ៊ុងសាំងស៊ូជី ហើយមានបងប្អូនគាត់បានសួរថាសួរយោបល់ថាតើហ៊ុនសែនអាចនឹងទៅជួបអ៊ុងសាងស៊ូជីទេខ្ញុំឆ្លើយថាហ៊ុនសែនចង់ណាស់ជួបអ៊ុងមីងលៀងមិនប្រមាណទេប៉ុន្តែជួបអ៊ុងសាងស៊ូជីហ៊ុនសែនចង់ជាងប៉ុន្តែតើអ៊ុងសាងស៊ូជីជួបហ៊ុនសែនទេអត់ទេហេតុអីបងប្អូនមើលសន្ទុះអ្នកគ្រប់ត្របើអ៊ុងសាងស៊ូជីទៅជួបហ៊ុនសែនទោះក្នុងរូបភាពណាក៏ដោយណា មានន័យថា ប្រជាជនភូមានឹងគឺឈប់គ្រប់គ្រងអង្គសាំងសូជីមកហេតុអីបានប្រជាជនគ្រប់គ្រងអង្គសាំងសូជីពីព្រោះតែគាត់ជានិមិត្តរូបនៃការប្រឆាំងទៅនឹងរបបផ្ដាច់ការណែហើយចង់បានលទ្ធិប្រជាធិបតេយ្យឡើងវិញហេតុដូច្នេះផែនការរបស់ហ៊ុនសែននេះណាបងប្អូនពេលដែលត្រឡប់មកវិញណា មិនត្រឹមតែបាត់ដៃទៅទេទេ គឺមិនត្រឹមតែនាំភ្លើងមកដល់ប្រទេសកម្ពុជាទេ គឺហ៊ុនសែននៅ ក្នុងវិបត្តិនយោបាយកាន់តែធ្លាក់កម្រិតមួយកម្រិតទៀតប៉ុន្តែអ្វីដែលបងប្អូនភ្លេចគិតការដែលធ្លាក់បំផុតនឹងគឺមរតកធ្លាក់ទៅកូនរបស់គាត់ដែលខ្ញុំនិយាយថានៅក្នុងនយោបាយមហាគ្រឿងមហាគ្រឿង ធម្មតាឪពុកមុននឹងចាកចេញអំពីនយោបាយគួរតែបន្សល់ទុកនៅមរតកនិងសម្រាលបន្ទុកពីទៅឲ្យកូនប៉ុន្តែនេះអត់ទេមែនទេផាន់ច័ន្ទសថងគឺរឹតតែបន្ថែមបន្ទុកទៅឲ្យកូន ហើយបន្ទុកនេះណាបងប្អូនដោះអត់ចេញទេរឿងដែលហ៊ុនសែនដោះចេញគឺវាទាល់តែដោះប្រទេសកម្ពុជាមុនហើយរឿងដែលអន្តរជាតិគេចាំមើល គេមើលជាតំបន់ ហើយដែលអន្តរជាតិមើលតំបន់នេះគេមើលទៅលើឥទ្ធិពលរបស់ចិនបើកាលណាគេដោះគេអត់ដោះទៅលើកម្ពុជាឬភូមាទេគេដោះនយោបាយតំបន់ហើយបើដោះនយោបាយតំបន់ឥទ្ធិពលចេញហើយអារឿងកម្ពុជាភូមានឹងគឺវាទៅអូតូម៉ាទិកមួយទៀតនៅចំណុចនេះបងប្អូនជឿថាតើហ៊ុនសែនទៅនឹងណាមានចិនជាអ្នកបញ្ជាដែរទេ តើមានចិនជាអ្នកបញ្ជាដែរឬទេច្បាស់ណាស់មើលមកផ្លេតសូប៊ុនសោយើងមើលឃើញថាហ៊ុនសែនទៅទៅចិត្តឯងតាមពិតបងប្អូនណាបើសិនជាគ្មានចិនបញ្ជាឬក៏គ្មានចិននៅពីក្រោយខ្នងហ៊ុនសែនហ៊ានទៅទេប៉ុន្តែបើយើងត្រឡប់មកតំណែងពីព្រោះម្នេះមានអ្នកខ្លះគេថាលោកគ្រូហ៊ុនសែនណាទៅដល់ភូមិតាទៅតាមច្រកណា អានឹងខ្ញុំក៏មិនដឹងដែរព្រោះមានអ្នកខ្លះគេថាតើហ៊ុនសែនទៅភូមានឹងអាចណាវិលល្ងាចបានទេព្រោះភូមាប្រទេសកម្ពុជាជិះយន្តហោះវិលល្ងាចបាន តាមយន្តហោះប្រតិភូពិសេសហនស៊ីន ហើយក៏មានអ្នកខ្លះទៀតសួរថាតើហ៊ុនសែនគាត់គេងនៅណាបងប្អូនខ្ញុំមិនដឹងថាតើនៅ ប្រទេសភូមាបច្ចុប្បន្នហ្នឹងវាយ៉ាងណាទេសន្តិសុខឬក៏ការរឹតបន្តឹងអីយ៉ាងណាទេប៉ុន្តែខ្ញុំថា ខ្ញុំជឿតែនេះមួយថាហ៊ុនសែនយប់នេះណាឥឡូវកំពុងតែយប់គាត់កំពុងតែមើលការផ្សាយផ្ទាល់ទូរទស្សន៍តារាហើយគឺគាត់ដេកអត់លុកទេណាយ៉ាងណាដេកលក់ទេ ហើយមនុស្សបើកាលណាសុខភាពដុនដាបទ្រុឌទ្រោមផង ហើយដេកមិនលក់ផងណាស៊ីមអ៊ីថាអាយុអត់វែងទេខឿនយឹមហើយ នៅក្នុង ស្ថានភាពពិភពលោកបច្ចុប្បន្នហ្នឹងណាហ៊ុនសែនអត់មានអីក្រៅ តែពីកាន់តែដុនដាបដុនដាបទៅ ទាំងពីសម្ពាធនៅក្នុងប្រទេសកម្ពុជា ផងសម្ពាធអន្តរជាតិផងហើយថែមសម្ពាធភូមិទៀតហើយថែមសុខភាពរបស់គាត់មួយទៀតធ្វើឲ្យគាត់កាន់តែដុនដាបអារឿងសុខភាពរបស់ហ៊ុនសែនកាន់តែដុនដាបគាត់មិនរំពឹងថាគាត់នឹងអាចដឹកនាំប្រទេសបាន2ទៅ3ឆ្នាំទៀតហ្នឹងទើបគាត់ខំឲ្យហ៊ុនម៉ាណែតឡើងកាន់អំណាចឲ្យហើយតួនគាត់នៅមើលឃើញបងប្អូន ចរិតរបស់ហ៊ុនសែនបើសិនជាគាត់នៅកាន់អំណាចបានគាត់អត់ចង់គាត់ចង់ណាស់ផ្ទេទៅឲ្យកូនប៉ុន្តែគាត់អត់ទាន់ទេប៉ុន្តែបើសិនជាគាត់មិនអាចនេះដឹងតែខ្លួនឯងនឹងវាទៅអត់រួចអញ្ចឹងគាត់ត្រូវតែបង្ខំចិត្តផ្ទេអំណាចទៅឲ្យកូននឹងបង្ខំគណៈបកប្រជាជនតន់គាត់នៅភ្នែកភ្លឺតន់គាត់នៅមើលឃើញ ហើយបើសិនជាគាត់អាចផ្ទេរឲ្យស្អែកបាន គាត់ផ្ទេរស្អែកហើយបើសិនជាគាត់អាចផ្ទេរឲ្យថ្ងៃថ្ងៃនេះបានគាត់ផ្ទេរថ្ងៃនេះមូលហេតុដែលហ៊ុនសែនផ្ទេរមិនបាន ក្នុងស្ថានភាពនេះ គឺដោយសារតែគណៈបកប្រជាជនគេមិនឯកភាពឥឡូវយើងឈានចូលទៅដល់ចំណុចចុងក្រោយ ប៉ុន្តែមុននឹងឈានចូលទៅដល់ចំណុចចុងក្រោយដោយឃើញបងប្អូនយើងមានផុសនៅក្នុង Facebook ជាច្រើនណាចំណានស្មោះរឿងសម្ដេចកេងតោះឥឡូវបងប្អូនណាពិខុវិរិយៈធម្មោពេជ្រវោហាតើហ៊ុនសែនសម្រាប់នៅឯណាតោះឥឡូវខ្ញុំចាំមើលបងប្អូនមើលមានតែ2ឯងបើយើងនិយាយសម្រាប់ទៅអត់មាន3ចុះ មាន3មើលនេះអាទី1សម្រាប់នៅផ្ទះមីងអងឡាំងហើយខ្ញុំចង់អានខមមិនរបស់បងប្អូនមើលរតនារតនីទី2សម្រាប់ក្នុងសន្តាគារ ដែលរៀបចំដោយអង្គមីងឡាំងឡុងសគុណធិរៈទី3សម្រាប់ក្នុងបន្ទាយទាហានភូមិមាតោះឥឡូវចង់សាកល្បងបងប្អូនមើល ដែលខ្ញុំទាយក្នុងចិត្តអាត្រូវធ្វើល្អជាមួយនឹងកូនត្រង់សេបាទគោចាស់អភ័ព្វជម្រាបសួរមានអ្នកអ្នកដែលឆ្លោយ មានអ្នកគិតដូចខ្ញុំខ្ញុំនឹងគិតដូចគ្នាដែរនេះគិតដូចគ្នាដែរអអតោះចាំមើលវេណាទៀតសូត្រសំណាងលោកគ្រូនិយាយដើមរហូតអត់ទេយើងស្រាត់ខោជន់ផ្ដាច់ការបានបុណ្យបងប្អូន មែនទេបាទវីរៈភាពសំរងស៊ីសង្គ្រោះបន្ទាន់ នៅទីណាទី3អាទី3នៅណានិយាយមកបន្ទាយទាហានសេសេអាកាប់ឈីណូអាកាប់ឈីណូបាទព្រំទី3ទី3នៅណា ទី1ផ្ទះមីអងលៀងឥឡូវយើងនឹងសេលេខក៏បានដែរទី1ផ្ទះមីអងលៀងទី2សន្តាគារទី3បន្ទាយទាហានណាខ្ញុំនិយាយចឹងបែបបងប្អូនណាអ្នកដែលប្រទេសភូមាកំពុងតែមើលសេងការី ណាកំពុងតែមើលតោះទី1បាទថ្ងៃនេះកម្ពុជាទី3មាសពេជ្រជំរាបសួរអត់តនេះប្រូសផានិតសុភិតបាខិតសវណ្ណជាទស្សនៈរបស់ខ្ញុំជាមួយនឹងវណ្ឌិសិតទស្សនៈមានន័យថាការយល់ឃើញបងប្អូនក៏ត្រូវខ្ញុំក៏មិនខុសបងប្អូនក៏មិនខុសខ្ញុំក៏អាចត្រូវ ហើយកុំតាមខ្ញុំអីព្រោះអាហ្នឹងយើងអត់ដឹងតែគាត់សម្រាប់នៅណាផងហ្នឹងបងប្អូននៅក្នុងប្រទេសមានសង្គ្រាមមេដឹកនាំទៅគឺដេកប្រទាយទាហានដេកប្រទាយទាហានខ្ញុំបញ្យល់ហេតុផលយុទ្ធសាស្ត្រសង្គ្រាមខ្ញុំប្រាប់ទៅភូមិមានតិចបងប្អូននៅប្រទេសភូមិមាបច្ចុប្បន្នពុះរវាងក្រមដែលប្រឆាំងទៅនឹងរដ្ឋាភិបាលនៃ អឺរដ្ឋប្រហារអ៊ុងមីងលៀងមីងអ៊ុងលៀងកំពុងតែប្រយុទ្ធគ្នាមនុស្សគ្រប់រូបអ្នកណាក៏ស្មានដែរថាហ៊ុនសែននឹងគេងនៅសន្តាគារប៉ុន្តែនៅក្នុង បន្ទាយទាហានគេនឹងរៀបចំកន្លែងមួយដូចសន្តាគារផ្កាយប្រាំង មនុស្សណាដែលស្មានគឺនៅក្នុងយុទ្ធសាស្ត្រសង្គ្រាម គេធ្វើឲ្យ សត្រូវស្មានខុសឥឡូវខ្ញុំសួរបងប្អូនបើសូនារាដាក់សំណួរនេះបើយើងអត់បានឃើញសំណួរក្នុង Facebook អ្នកណាដែលនឹកឃើញថាហ៊ុនសែនទៅគេងនៅប្រទេសទាហាននេះអត់នឹកឃើញទេណានិយាយឲ្យស្មោះត្រង់ឆ្កែរត់ចោលស្រុកមេញហេងម៉ង គ្រប់មនុស្សទាំងអស់ស្មាន100%អ្នកណាទៅទៅអូតែលត្រូវតែទៅស្ថាគារអ្នកណាក៏ថាត្រូវទៅទៅស្ថាគារដែរហើយមួយទៀតអាចផ្ទះមីងលាំងគឺទី2នៅពេលណាដែលមនុស្សយល់ឃើញយ៉ាងណា មនុស្សនឹងសម្រុកទៅយ៉ាងហ្នឹងហើយគេខ្លាចមានអ្នកលួចធ្វើគុតជួនកាលគេអត់ជឿបុគ្គលិកសន្តាគារគេអត់ជឿអង្គរៈនៅក្នុងនឹងផង ដូច្នេះកន្លែងដែលគេជឿថាមានសវត្ថភាព100%គឺបន្ទាយទាហាននេះមូលាហើយប្រជាជនគ្រប់រូបកងទ័ពដែលប្រឆាំងទៅនឹងអង្គមីឡាំងគ្រប់រូបអ្នកណាក៏គិតមនុស្សបើថាគិតទៅ តាណាគឺរកវិធីហ្នឹងអញ្ចឹងបានជាបងប្អូនខ្ញុំមើលរឿងមួយខ្ញុំនិយាយរឿងមួយជាងមានមាន ដែលគឺរឿងចិនក្រែស្នែងណាជួនកាលស្ដាច់អត់ជីក្រែស្នែងទេណាអានេះគេធ្វើគុតស្ដាច់ គេមិនសំដៅទៅលើក្រែស្នែងគេហែស្ដាច់ទៅក្រែស្នែងនឹងធំមកមានអង្គវៈការពីរងមមដល់តែពេលស្ដាច់នឹងជីសេះនៅក្រោយជីសេះពាក់ពុកមាត់នៅដូចកូនទាហាននៅក្រោយពួកគេដឹងអាតំបន់ហ្នឹងច្បាស់ជាមានអ្នក លួចធ្វើគុតគ្រប់មនុស្សទាំងអស់ដឹងថាអាក្រែស្នែងនឹងគឺស្ដាច់បងប្អូនមើលរឿងចិនណាអញ្ចឹងពេលហ្នឹងហើយម៉ារីបានពួកឃាតកោគឺវាសម្រុកចូលទៅវៃដល់រចាក់ ច្បាំងហើយមកសទុះដួលអង្គរៈអស់ចាក់ព្រួញពុជក្នុងក្រែស្នែងមកមែនសោះស្ដាច់ដឹងទៅឯណាបាត់អញ្ចឹងដូចគ្នាអ៊ុំមីងលៀងនឹងពួកយោធាដឹងថាអ្នកណាអ្នកណាក៏ដឹងថាហ៊ុនសែនទៅសន្តាគារដែរចុះក្បួនក្បួនរថយន្តរបស់ ប្រតិភូហ៊ុនសែនដឹកទៅសន្តាគារពិតប្រាកដមែន ប៉ុន្តែដឹកសបកឡានទេដូចក្រែស្នែងអញ្ចឹងមកនេះឯការពិតហ៊ុនសែនទៅដេកនៅក្នុងបទីទាហានទីអានេះជាទស្សនៈយល់ឃើញរបស់ខ្ញុំដោយយោងទៅតាមវិរៈសុខបတ်ពិសោធន៍អក្សរសិល្ប៍និងយុទ្ធសាស្ត្រសង្គ្រាម គឺគេតែងតែបង្វែងដានសត្រូវគេតែងតែធ្វើឲ្យមនុស្សគិតខុស ពីព្រោះរឿងហ៊ុនសែនទៅនេះមានកំហឹងណាស់បើភ្លាត់តែបន្តិច អាចត្រឡប់មកវិញមិនបានហេតុដូច្នេះហើយខ្ញុំជឿថាអ៊ុំមីងឡាំងគាត់គិតប្រយ័ត្នប្រយែងហ៊ុនសែនណាសារ៉េបសូនឹងមិនទៅស្នាក់នៅសន្តាគារឡើយបតិទិហេតុជាការយល់ឃើញរបស់ខ្ញុំចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ខេមរៈ កូនខ្មែរនិងស្មៀតស្មៀតស៊ីរពុនយើង ចូលទៅដល់របៀបវគ្គចុងក្រោយ សំណួរចម្លើយនិងបញ្ហាផ្សេងផ្សេងបាទលងសគុណធិរៈតាមពិតពីថ្ងៃហ្នឹងហ៊ុនសែនគាត់ដេកទេអីគាត់ដេកទេបាទបើដេកទៅ ប្រលានយន្តហោះតែម្ដងងាយស្រួលរត់ទៅត្រូវដែរបាទបាទគាត់អរិយសគុណធិរៈឡំគាត់ជួនកាលបងប្អូនណាអេតែនឹងត្រូវមកណាអាចជាកំណត់មួយត្រូវបាទ បាទខ្ញុំថានៅ ក្នុងបទីទាហានហ្នឹងគឺបើគាត់គេងមួយយប់ប៉ុន្តែខ្ញុំណែដូចអឺសកុនត្រៈឡុងគាត់គិតមួយយ៉ាងត្រូវហ៊ុនសែនអាចបើកឡានចូលទៅសន្តាគារប៉ុន្តែមនុស្សនឹង ទៅពលានយន្តហោះហើយហ៊ុនសែនណារៀបចំកន្លែងគេង នៅ ក្នុងយន្តហោះរបស់គាត់ម៉េច បើសិនជាផ្ទៃបើសិនជានៅប្រទេសភូមាមានបញ្ហារត់ឡើងយន្តអត់ទាន់នេះអាហ្នឹងគូត្រូវបាទត្រូវប៉ុន្តែយើងអត់ដឹងឡើយណាចឹងបានតែខ្ញុំនិយាយថាអឺបងប្អូនមិនអាចថាខ្ញុំខុសហើយថាបងប្អូនត្រូវបងប្អូនមិនអាចថាបងប្អូនត្រូវខ្ញុំខុសព្រោះសិតតែយើងអត់ដឹងទាំងអស់ប៉ុន្តែចំណុចនឹងពិសេសដែរបងប្អូន ចំណុចនឹងពិសេសណាស់ពីព្រោះឧទាហរណ៍យើងអត់ដឹងថានៅកណ្ដាលយប់ឬក៏ដឹងថាស្ថានភាពភូមិមានការប្រែប្រួលជួនកាលមេតបរបស់មីងអ៊ុងលៀងនឹងក៏ក្បោះ គាត់ចាប់ផ្ដើមទៅគ្រប់គ្រងប្រជាជនរបស់ភូមិមាទៅគាត់ចាប់ផ្ដើមប្រទេសនោះផ្ទុះដូចនៅក្រុងភ្នំពេញថ្ងៃ5ថ្ងៃ6ដែលឡើយយន្តហោះអត់ទាន់អត់ទាន់ណាអញ្ចឹងចំណុចមួយដែល សកុនតរៈលំនិយាយហ្នឹងគឺ អត្រា200ត្រូវច្រើនណាអាចត្រូវច្រើនជាងខ្ញុំផងថាទៅប្រទេសធានគឺដេកនៅក្នុងយន្តហោះអានោះមិនលេខសោចទេណាព្រលឹមឡើង បានគេធ្វើក្បួនឡានចេញ ពីស្ថានភាពមកតាមពិតហ៊ុនសែនជិះឡានតូចកចាស់មួយចេញពីពលានហោះទេ បើមានបញ្ហាយន្តហោះហោះវូពីព្រោះបើសិនជាដេក នៅសន្តាគារឬក៏ដេកនៅ ក្នុងប្រទេសទីក្រោយមានបញ្ហាមនោទេពហ៊ុនសែនគាត់អត់មានរត់អត់ទាន់ទៅណាតម្រាំមកដល់យន្តហោះមានពេលខ្លះអនុវ័យស្ទាក់ពលានហោះបាត់ទៅអញ្ចឹងបើសិនជាមានបញ្ហាស្ទាក់ពលានហោះពលានហោះចេញវូតែម្ដងក៏អាចចំណុចត្រូវដែរ អញ្ចឹងបើយើងនិយាយទៅវាមានកត្តាច្រើនណាដែលយើងចង់ដឹងថាតើហ៊ុនសែនសម្រាប់នៅទីណាណាបងឥឡូវយើងបំបែកទៀតណាទី1ស្ថាគារខ្ញុំថាដូចអត់ទេទី2ផ្ទះមីងអងលៀងខ្ញុំថាអត់អានឹងអត់ផ្ទះឯកជនណាទី3គឺនៅប្រទេសទាហានអានឹងអាចទី4ដេកលើយន្តហោះត្រូវច្រើនអាខ្ញុំឯកភាពមែនទេត្រូវច្រើនពុំមានបញ្ហាហោះទី4ណា សង្ស័យតែត្រឡប់មកវិញផងក៏មិនដឹងដែរត្រឡប់មកវិញហើយក៏មិនដឹងប៉ុន្តែបងប្អូនអត់ចាប់អារម្មណ៍រឿងនេះមួយទេហ៊ុតគីនភេងតាមពិតសម្ដេចគាត់សម្រាប់គាត់ដេកគាត់ដេករហូតបើសិនអត់ឆ្នាំណាដែលគាត់ឈរគាត់ដើរគាត់និយាយហ្នឹងដោយសារឆ្នាំទេបើទេបើអត់ឆ្នាំគាត់ទៅភូមិអត់កើតទេពូទីនជាងប្រាក់អញ្ចឹង ក្នុងចំណោមទាំង4នឹងសន្តាគារផ្ទះមីងអងលៀងប្រទីទាហាននិងពលានដន្ហោះបើខ្ញុំដូរទស្សនៈខ្ញុំថាប្រហែលជាសម្ដេចដេកនៅក្នុងយន្តហោះច្រើនជាងពីព្រោះមានបញ្ហាហោះមកឲ្យតាន់ពួកអាហ្នឹងខ្សែត្រៀមមកបងណាគេត្រូវដេកកន្លែងហើយហ៊ុនយន្តហោះប្រឆេះមានបាច់ហោះវូបាទផុតចេញផុតតែពីព្រំដែនភូមិមាននឹងមកអាហ្នឹងគឺចប់ហើយអឺ អាជាងមានមានខ្ញុំតាមដានបងតារាបាទជាង RFA ទៀតអឺវ៉ាន់សៀងសុកបិទខមិនហាហ៊ុនសែនបិទខមិនហ្នឹងណាសុកគីមួយសួរថាបិទឥឡូវឬបិទរហូតបបិទឥឡូវហើយបើកវិញ តើភូមិមាននឹងឈប់ចូល មកខមមិនអត់អត់ទេបងប្អូនចុះហ៊ុនសែនដូរ Facebook អានឹងវាដូរតាមចុះបើហ៊ុនសែនអង្គុយអង្គុយប្លុករិនរត់ឃើញទេអង្គុយសែនអង្គុយប្លុកធម្មតា Facebook នោះមានតែ admin ទេកុំកោប្លុកបានត្រឹមតែ4 10 20នាក់អីទេប៉ុន្តែបើថាចូលទៅដល់លៀនហើយបងប្អូនភូមិមាលេងចូលដល់លៀននេះហ៊ុនសែនអង្គុយប្លុកអាម៉េចបើតើណាបើហ៊ុនសែនណា admin របស់គាត់អង្គុយ block បានគាត់មិនបិទ comment ទេគាត់ថា block គាត់ឈ្នះដូចខ្ញុំលើកឡើងយើង block ណែបិទ comment ហ្នឹងវាបានតែ4 10 20 30នាក់ទេបើថាចូលលៀនហើយអានឹងគឺចប់ហើយបាទសូដាលីនអឺថោកចង់ជ្រុលហើយសក់វែងថោករឿងអីបាទរឿងហ្នឹងការពិតទេតើបាទកន្លែងណាដែលខ្ញុំ និយាយការមិនពិតផ្កាកំពុងធំហ្នឹងចូលបង្ហាញ ខ្ញុំថាហ៊ុនសែនធម្មតាការគេគេមិនដែរប្រាប់ទេយើងវិភាគបានទេតើឥឡូវយើងសួរទៅសួរសម្ដេចមើលដែរណាគេនិយាយប្រាប់តែហ៊ុនសែនគេជីឡានមួយណាសម្បីជីឡានណាសារអ៊ំគេមិនទាំងដឹងផងណាខ្ញុំគ្រាន់តែជម្រាបថាចេះអាយើងនៅវិភាគហ្នឹងក៏វាត្រូវមិនបានថាត្រូវពីព្រោះខ្ញុំអត់បានដឹងយើងទាំងអស់គ្នាអត់ដឹងតាយកដឹងក៏សម្រាប់នៅណាផងហ្នឹងហើយបើគាត់អត់ដឹងគាត់សម្រាប់នៅណាយើងមិនច្បាស់100%ណាអត់ច្បាស់យើងយកមកវិភាគអាហ្នឹងទី1ទី2តើ ហ៊ុនសែនបិទខមមិនមែនអត់នេះខ្ញុំសួរទៅគណៈបកប្រជាជននេះបាត់ចុះសន្តរាសន្តរាមាននេះបាត់មែនទេបើសិតតែបងប្អូន99%គ្រប់គ្រងទូរទស្សន៍សន្តរានឹងជុំមានអ្នកជេមានអ្នកណាដែលអត់មានអ្នកជេមែនទេជុំមានអ្នកប្រឆាំងនេះមានអ្នកណាដែលអត់មានអ្នកប្រឆាំងសូម្បីតែព្រះក៏មានមាផ្ចាញ់ដែរគាត់ថាវាតិចវាមិនអាចធ្វើឲ្យសន្តរាបិទខមមិនបងប្អូនអ្នកណាដែលលើកតបរាប់លៀនអ្នកមកធ្វើឲ្យសន្តរាបិទខមមិន មាន admin ខ្ញុំមាន3 4នាក់ដែរតើគាត់តែខ្ញុំប្រាប់ឲ្យកំបិតខ្ញុំ admin គាត់ថាគាត់ណា admin ជួយមើល Facebook គាត់ថាកំបិត comment ដល់ណាទាំងអស់មែនទេកំបិតអានេះគេផ្សេងខ្ញុំផ្សេងមែនទេខ្ញុំទស្សនៈខ្ញុំផ្សេង ទស្សនៈខ្ញុំអត់បាត់ទេ comment ដល់ណាចង់ comment comment សាក់ចិត្តមែនទេប៉ុន្តែហ៊ុនសែនណាឥឡូវខ្ញុំសួរទៅគណៈបកប្រជាជនវិញចូលបង្ហាញថាអ្វីដែលសូនតារានិយាយខុស Facebook ហ៊ុនសែនមែនអត់មែនជនជាតិភូមាចូលទៅវាយលុកខមិនរូបដុតរូបជន់រូបណាហ៊ុនសែនមែនអត់មែនហ៊ុនសែនទប់លែងជាប់បិទខមិនមែនអត់មែនហើយបើហ៊ុនសែនជាមនុស្សល្អត្រឹមត្រូវហេតុអីបាន ជាគាត់ត្រូវបានគេស្អប់ជំនាញពិភពលោកបងប្អូនខ្ញុំនិយាយរឿងខៀវសំផនមួយអាវី ណានេះអ្នកដែលកើតតន់អ្នកដែលកើតមុនខ្ញុំជំនាន់ខ្ញុំគឺតន់ខៀវសំផនតន់នឹងតន់រឿងគេធ្វើបាតកម្មគប់ខៀវសំផនបែកក្បាលខ្ញុំនិយាយបន្តិចអានឹងគឺ នៅចន្លោះឆ្នាំ8ខ្ញុំនៅក្មេងៗខ្ញុំអាយុប្រហែល8 9ឆ្នាំអាយុប្រហែលជាថា10ឆ្នាំទៅចុះប្រហែលជា10ឆ្នាំទៅដឹងណាបាទប្រប៉ុណ្ណឹងហើយមានអ្នកកើតមុនខ្ញុំគេតន់ដឹងច្បាស់មួយ បងប្អូនហើយមកខ្ញុំនិយាយទៅនេះខ្ញុំចង់និយាយពីសារជាតិពិតរបស់ហ៊ុនសែននៅឆ្នាំបើឆ្នាំ89ខ្ញុំអាយុ9ឆ្នាំណែខ្ញុំអាយុ9ឆ្នាំបើឆ្នាំ89អញ្ចឹងឃីវសំផនណាបងប្អូនពេលនោះលោកតាភិក្ខី កម្ពុជាទាំងសងខាងសម្របសម្រួលផ្សះផ្សាមករួមរំជាតិហើយពេលហ្នឹងឃីវសំផនតំណាងឲ្យរដ្ឋាភិបាលនៃកម្ពុជាប្រជាធិបតេយ្យរបស់ពួកប៉ុលពតសារ៉ាអ៊ុំឆ្នាំ89ឬ90ហ្នឹងមកភ្នំពេញ បងប្អូនអ្នកដែលមិនទាន់ស្ដាប់សូនតារាពេលនោះហ៊ុនសែនបានរៀបចំបាតកម្មមួយ បាតកម្មរៀបចំដោយហ៊ុនសែន ឲ្យគេគប់ក្បាលខៀវសំផនបែកគាត់អត់បុបលែងខៀវសំផនស្លាប់ប៉ុន្តែមែនហ៊ុនសែនចង់សម្លាប់ខៀវសំផនទេហ៊ុនសែនបញ្ជូនអង្គរៈនឹងកងការពារទៅទៅការពារហើយគាត់កំណត់ឲ្យត្រឹមអាបែកក្បាលទេដោយគាត់ចង់បញ្ជាក់ថា ប្រជាជនកម្ពុជាចងកំហឹងនឹងពួកមេដឹកនាំប្រល័យពូជសាសន៍ណា ពួកប៉ុលពតនឹងណាស់ហើយពួកគេគ្រប់គ្រងរបបហ៊ុនសែនណាស់ដែលបានសង្គ្រោះស៊ីនឌីខ្មែរណាដែលបានសង្គ្រោះប្រជាជនកម្ពុជាអញ្ចឹងនៅឆ្នាំហ្នឹងបងប្អូនខ្ញុំនិយាយរឿងខៀវសំផនដែលគាត់សង្ស័យគាត់ស្លាប់ហើយដឹងគាត់ស្លាប់ហើយខៀវសំផនណែមេជាប្រធានរដ្ឋនៅក្នុងរបបប៉ុលពត ដែលគេតែងតាំងហ្នឹងនៅក្នុងចន្លោះពីឆ្នាំ89ដល់ឆ្នាំ90 គឺខៀវសំផនចូលទៅក្នុងភ្នំពេញហ៊ុនសែនបានរៀបចំបាតកម្មមួយ ដើម្បីឲ្យគេគប់បែកកាលនោះខៀវសំផនបែកក្បាល ហូឈីមជោគយកកសែងរុំក្បាលជោគស្រោចខ្លួនតែម្ដងសម្បត្តិនេះតែនេះខ្ញុំចង់និយាយមិនទេចង់និយាយថាហ៊ុនសែនគាត់ចង់បង្ហាញថាប្រជាជនមានកំហឹងហើយហ៊ុនសែនគាត់ចង់បង្ហាញថា អ្នកដែលទៅណា មក ណាគេគប់ក្បាលគឺជាមនុស្សចង្រៃមនុស្សអន់ណាមនុស្សគេចង់កំហឹងគាត់ទៅណាមកណាអត់អីទេចុះឥឡូវ Linda Hogbos ឥឡូវគឺហ៊ុនសែនទៅណាមកណាត្បិតតែគេគប់គាត់អត់ត្រូវនឹងខៀវសំផនព្រោះមានការពារបើសិនជាបើកឲ្យអានឹងហ៊ុនសែនបាយទុកសាច់គឺគេបានដុតទីញមងគេបានដុតរូបហ៊ុនសែនគេបានជន់ហ៊ុនសែនទូទាំងពិភពលោកយើងសួរត្រឡប់ទៅវិញតើអានឹងយើងអាចបញ្ជាក់ថាហ៊ុនសែនអន់គាត់ទទួលស្គាល់ថាអានឹងគាត់ដើរផ្លូវខុសទេគាត់ចង់បញ្ជាក់ប្រាប់ ខៀវសំផនថាអ្នកឯងជាឃាតកោអ្នកឯងដើរផ្លូវខុសទៅទៅណាមកណាគេគប់ក្បាលអញ្ចឹងវាត្រឡប់ទៅវិញវ៉ាន់ភីរុំបានទេហ៊ុនសែនទោះតែគាត់ជាឃាតកោគាត់ដើរផ្លូវខុសគាត់ចាក់ដៃជាមួយឃាតកោបានជាទៅណាមកណាគេគប់ក្បាលគេជន់រូបគេគប់ក្បាលរំថត់មិនពិតមែនទេ ហ៊ុនសែនក៏ចង់បញ្ជាក់ឲ្យខៀវសំផនថាយ៉ាងណាឥឡូវរឿងហ្នឹងគឺហ៊ុនសែនបានបញ្ជាក់ខ្លួនឯងបើខ្លួនឯងនិយាយថាអានឹងអញមិនទៅចាប់អារម្មណ៍អញមិនទៅបញ្ហាទេ មហាត្រឿងធំវីដេអូចុះខ្លួនឯងរៀបចំឲ្យគេគប់ក្បាលខៀវសំផននោះយ៉ាងម៉េចអារឿងរឹកប៉ិតហ្នឹងផងណាឆេញហូកូឡំបូសពីមុនគេគប់ខៀវសំផនហ្នឹងហ៊ុនសែនចង់បញ្ជាក់ថាប្រជាជនចង់កំហឹង ហើយស្អប់ខៀវសំផនធ្វើខុសជាឃាតករចុះឥឡូវគេដុតរូបគេជន់រូបហ៊ុនសែនមែនទេគ្រប់ទីកន្លែងអានឹងមានន័យថាម៉េចវាតតើហ៊ុនសែននឹងមានលក្ខណៈដូចខៀវសំផនដែរណាសារ៉ាអេសកេលីងបើហ៊ុនសែនមានលក្ខណៈដូចខៀវសំផនដែរត្រូវកែខ្លួនដល់តរហូតពេលទេមែនទេប៉ុន្តែបើសិនជា សម្រុកទៅមុខ មនុស្សយើងទោះជាខ្លាំងយ៉ាងណាក៏ត្រូវតែដាច់សរសៃឈាមនៅថ្ងៃណាមួយដែរបាទរិនដាកឹមអើគាត់តបតែអ្នកដតីទេ បាទចាស់ទុំភូមិយើងអសិលធម៌បាទគាត់ចាស់ទុំភូមិយើងតបតែអ្នកដតីសុខារាខួនត្រូវណាស់បាទកម្ពីបាទកម្ពីជាការពិតយើងនិយាយថាកម្ពីក៏ត្រូវវាឆ្លុះបញ្ចាំងពីការពិតក៏ត្រូវដែរឃើញសុផុនវាគប់ក្បាលក៏ត្រូវដែរព្រោះគាត់ជាមេគិតកោមែនទេ វាមិនមែនថាឯងហ៊ុនសែននឹងរៀបចំឲ្យគេគប់ក្បាលខៀវសំផនឥឡូវកម្មពីរបស់ហ៊ុនសែនកម្មពីយើងអាចត្រូវម្យ៉ាងប៉ុន្តែវាចង់ឆ្លុះបញ្ចាំងអំពីសច្ចធម៌មួយថា មនុស្សឲ្យតែសាហាវព្រៃផ្សៃទៅណាគេគប់ក្បាលហើយអញ្ចឹងអត់មានអីខុសទេនិយាយអញ្ចឹងណាអាមួយកើតចេញពីការរៀបចំរបស់ហ៊ុនសែនណាហ៊ុនសែនមកគាត់ធ្វើអីគេដោយគាត់តែងតែរៀបចំ បាទអត់មានចេញវិឆានពាក់ទេអឹម សារ៉ាអ៊ុំអាសីហាកំមើលលោកគ្រូបាទហ៊ុនសែនសុំការអនុញ្ញាតអង្គមីងលៀងយកអង្គអង្គរៈទៅការពារនៅភូមិចំនួន70នាក់បាទមានម៉ាណែតម៉ានីផងបាទទៅយកអង្គរៈផ្ទាល់ខ្លួនទៅហ៎ទៅដល់ស្រុកនឹងអង្គរៈអីក៏ទប់ជាប់ជាមួយនឹងក្របបែកដែរអឺ SPK គុណខ្មែរ ពួកអ្នកចូលជេរជាអ្នកល្ងើអមានអីទេបាទហើយគាត់ជេរទៅជេរប៉ុណ្ណឹងអត់តខ្ញុំអានអត់ប៉ះសោះគាត់វាតទៅជេរនេះវាតាច់ជាងតែដូចខ្ញុំថាជាងសម្បីតែព្រះមាផ្ចាញ់វារឿងជារឿងធម្មតាកងគោមកខ្ញុំអានហើយខ្ញុំប្រឹងប្រឹងអានមើលប៉ះអ្នកជេរបាទប៉ះដែរដូចអត់ទាន់ឃើញប៉ះទេប៉ុន្តែផេកហ៊ុនសែនដល់ថ្នាក់បិទខមមិនបងប្អូនគ្រាន់តែប៉ាច់លោតចូល Facebook មកព្រុលបងប្អូនសុទ្ធតែរូបដុត រូបហ៊ុនសែនជន់រូបហ៊ុនសែនជេហ៊ុនសែនប្រឆាំងហ៊ុនសែនចង់កំហឹងហ៊ុនសែនទ្រាំបានបិទខ្ញុំថា Facebook នឹងបិទបើកវិលេខបានហើយចាំមើលបើកអត់បានទេប៉ុណ្ណឹងវាប្រហែលថ្ងៃហ៊ុនសែនអប់សងងាប់ហើយបាទមនចន្ទរាមនចន្ទរា តោគឺតោខ្លាគឺខ្លាសេងឡៃស្ទឹងត្រែង មនុស្សព្រៃផ្សៃសំតែបាទអឺគេរៀប ចំណារៀបចំទេបងប្អូន នៅ ក្នុងប្រទេសកម្ពុជាណាបាទណាសំបីតែបាតកម្មនៃស្អីវាយបងប្អូនបើហ៊ុនសែនរៀបចំតែរៀបចំអីល្អយកបងប្អូនទៅចំណាំចេះរបៀបរៀបចំរបស់បណ្ឌិតនិងចៅខុសគ្នារបៀបរៀបចំរបស់បណ្ឌិត គឺសេចក្តីល្អណា ចែកចាយចំណេះដឹងសន្តិសុខសวัสดิភាព អានឹងសេចក្តីរៀបចំរបស់បណ្ឌិតសេចក្តីរៀបចំរបស់ចៅគឺវាមានតែលួចឯងប្លន់កាប់ហើយចាក់ឥឡូវទីហោថាចៅរៀបគម្រោងប្លន់នៅតាមផ្លូវវាមាននេះវាមានតែសម្លាប់ហ្នឹងមែនទេឥឡូវយើងមើលសួរថាអីលោកគ្រូមិនក៏អញ្ចឹងរបៀបរៀបចំរបស់ហ៊ុនសែនមិនដែលរៀបចំរឿងល្អទេរៀបចំតែរឿងកាប់សម្លាប់រៀបចំហឹង្សា ឧទាហរណ៍ដូចជានៅផ្លូវវែងស្រេងមួយមួយទី2ដូចជារឿងខៀវសំផនរៀបចំឲ្យគេគប់ក្បាលខៀវសំផនរឿងថ្មីថ្មី ខ្ញុំជឿថាអ្នកណាក៏ទាន់ដែរសម័យនេះរៀបចំវាយតំណាងរាស្ត្របងប្អូនឃើញអាក្រមបាតកម្មគេសេនានិកនឹងគេជួតក្បាលកមាផងជួតស្អីផងយកសិទ្ធិអង្គរៈហ៊ុនសែនដោះអាវអង្គរៈចេញណាយកសិទ្ធិទៅហ៊ានណា យកមកដោះអាវតាហ៊ានចេញគេធ្វើយុវជនគេបាតកម្មទម្លាក់កម្មសិក្ខា ចេញពីអនុប្រធានរដ្ឋសភាហើយចេញមកញយញយចម្រើនណាហើយនឹងគង់សភាញយចម្រើននឹងគង់សភា បាក់ចំោះតដេកនៅពេទ្យថៃសួរថាអានឹងអ្នកណារៀបចំហ៊ុនសែនណាថ្ងៃណាក៏ដោយបងប្អូនឲ្យតែជាអង្គើហឹង្សាសុទ្ធតែជាការរៀបចំរបស់ហ៊ុនសែន ពីព្រោះចៅវាមិនដែលរៀបចំធ្វើបុណ្យចម្រើនរីករាយរុងរឿងឯងវារៀបចំតែអំពើហិង្សានឹងឯងរៀបចំគប់ក្បាលខៀវសំផនរៀបចំណាកំចាត់កំទេចហើយជាពិសេសបងប្អូនមើលនៅរដ្ឋសភាហ្នឹងគេធ្វើជាបាតកម្មហើយដល់ទៅពេលតំណាងរាស្ត្រនៅលើពិភពលោកយើងនេះបងប្អូនកម្រមែនទេកម្រណា ដែលមនុស្សវ័យតំណាងរាស្ត្រនៅ នៅដួលនឹងរដ្ឋសភាហើយអត់មានកាមេរ៉ាសវត្ថិភាពឯណាចាប់បាននេះគឺកាមេរ៉ាទូតអូស្ត្រាលីចាប់បានទេតើអានេះគឺសួរមើលតើតើអ្នកណាចឹងគ្រាន់តែខ្ញុំឲ្យបងប្អូនចំណាំ ទៅថាអ្វីអ្វីដែលហ៊ុនសែនរៀបចំ គឺតែងតែជាអំពើហឹង្សាគាត់ធ្វើថានឹងប្រជាជននឹងចង កំហឹងគេស្អប់ឃើញគេខឹងណាឯអ្នក ដែលទៅចងកំហឹងដុតរូបជន់រូបហ៊ុនសែនគឺវាកើតចេញពីការពិតអត់មានអ្នកណារៀបចំ នៅពីក្រោយទេទាំងកូនក្មេងទាំងអីទាំងអស់ណាឯចំណែកអំពើហឹង្សានៅក្នុងប្រទេសកម្ពុជា គឺតែងតែហ៊ុនសែនរៀបចំណានៅប្រទេសភូមាជុំវិញពិភពលោក នៅក្រៅប្រទេសនៅទីណាក៏ដោយគ្មានអ្នកណារៀបចំនេះគឺចេញពីឆន្ទៈរបស់ពួកគេ ហើយមួយទៀតនេះដូចជាអឹមសំបីតែ មកលេងហ្សឺណែវឲ្យគេទៅផឹកស៊ីទៅញូវយ៉កឲ្យគេទៅទទួលផឹកស៊ីណាទៅសន្តាគារផ្ទះដៃអោបហ៊ុនសែននេះនឹងគឺសិតតែហ៊ុនសែនរៀបចំទាំងអស់បើឲ្យមនុស្សទៅដោយឆន្ទៈគ្មានណាទៅទេប៉ុន្តែសំបីតែបាតកម្មដែលហ៊ុនសែនដែលពួកអាចកៅរចោសន្តិភាពនៅប្រទេសអាមេរិកហ្នឹងក៏រៀបចំជួលពួកហ្នឹងឲ្យទៅបងប្អូនគណៈបព្វជិនគ្មានឆន្ទៈឯណាចំណាយលុយដោយគណៈបកសង្គ្រោះជាតិដែលគូឲ្យគ្រប់ អ្នកខ្លះសុំច្បាប់ការងារគេទៅបើនេះគេកាត់លុយអ្នកខ្លះបានទៅទៅជួយថ្លៃយន្តហោះអ្នកខ្លះទៅបើកឡាន24ម៉ោងហ្នឹងណាដូរគ្នាបើកគេថាបើក2ថ្ងៃណាអាមេរិកអ្នកខ្លះគេសុកចិត្តបើកដើរលេងផងមានគ្នា4នាក់ដូរគ្នាទៅកុំម្ដងខ្លះទៅដេកកជើងគ្នានៅវត្តដើម្បីទៅបាតកម្មស្រែកប្រឆាំងជាមួយជនផ្ដាច់ការតែ1ម៉ោង2ម៉ោងហើយត្រឡប់មកផ្ទះវិញខ្លះសុកចិត្តអស់ការងារបាត់ការងារធ្វើលះបង់លុយរាប់រយរាប់ពាន់ហ្នឹងណាឆន្ទៈ ហើយសួរថាសំរងស៊ីមានដើរទៅបួលទេបងប្អូនអ្នករដ្ឋបាលកម្មមិនដែលស្គាល់សំរងស៊ីណាគាត់ទូរស័ព្ទទៅមានតែអេងចៃអៀងណាអឺមើលមើលមើលបាទនេះកុងរាវីអឺស៊ីណាភីភីណែមានមូសុខួរណាទូរស័ព្ទទៅទឿនមកលឿនបានលុយប្រហែលយកមកអញអត់ទេបងប្អូនសិនដាក់ច្បាប់ទៅបាតកម្មសិតតែចាក់សាំងឡានខ្លួនឯងជាសបុតយន្តហោះខ្លួនឯងសិតតាក់តងគ្នាផ្ទះវិណារៀងធំមកដកពូកចេញនៅអាមេរិកមានអ្នកខ្លះជាការដក ដកពូកចេញដកអាសឡុងចេញតែអាមេរិកដាក់តម្រៀបគ្នាបងប្អូនអានឹងឆន្ទៈប៉ុន្តែហ៊ុនសែនណាទៅអីណាសំរងស៊ីរត់ចោលស្រុកខ្លួនឯងកំពុងនៅក្រៅស្រុកសោះហ្នឹងណាអញ្ចឹងបានខ្ញុំមកអាចកែរត់ចោលសន្តិភាពនេះណាអានឹងសិនហ៊ុនសែនរៀបចំទាំងអស់ស្អីក៏ដោយឲ្យតែហឹង្សាហ៊ុនសែនរៀបចំហើយនេះចុះចំណែកគេជេរគេបតិចផ្ដាសាដាក់ទំនាយហ៊ុនសែនដុតរូបហ៊ុនសែនចុះរូបហ៊ុនសែនជុំពិភពលោកសុទ្ធតែចេញពីឆន្ទៈទាំងអស់បាទ អាសារ៉ាអ៊ុំបា30មីនា97ដូចគ្នាដែរបាទខ្មែរថ្មីទេដូចអត់មានឃើញអ្នកជេសូនរាមួយខ្ញុំអានទី3ឲ្យចំអ្នកជេមួយមើលដូចអត់សក់សក់គេមួយក៏អត់ដែរបាទអាឆែលសាមៀនសក់មិនសមក្បាលសោះទេអានេះមិនមែនជេទេគាត់ឲ្យយោបល់ទេតើគាត់ចង់និយាយកាត់ចោះបាទនេះអីទេបាទរឿងសំខាន់ហ្នឹងវាធម្មជាតិអាមិនធម្មជាតិហ្នឹងគឺថាសក់អ្នកខ្លះសក់ស្កូវណា សក់ស្កូវហើយមាត់វាចហើយក្បាលពោះដើរលេងចង់រួចហើយទៅសក់ខ្មៅវាមិនដែលបងប្អូនឥឡូវយើងគិតមើលហ៊ុនម៉ាណែតហ៊ុនសែនណាហ៊ុនម៉ាណែតអាយុនេះសកសូនតារាអីបងខ្ញុំមួយឆ្នាំពីរឆ្នាំសក់សខបុកហើយហ៊ុនសែនមិនក៏សក់ខ្មៅមិនមែនសក់គាត់ខ្មៅទេគាត់លាបថ្នាំហ្នឹង អានឹងបានជាយើងត្រូវថាមនុស្សដែលក្បត់ខ្លួនឯងប្រឆាំងទៅនឹងខ្លួនឯងបើសូនតារាសមហើយធម្មជាតិអ្នកដែលមិនសមទេអាខ្លួនឯងក្បាលកាចាស់សក់ស្កូវព្រៀបស្ពាយធុងទឹកហើយណានៅធ្វើអីសម្បើមើលទៅលៀបសក់ពណ៌ខ្មៅឲ្យបោកគេតាំងពីសក់ទៅខ្ញុំគ្មានបោកទេសក់អើវាកាត់ទៅអត់កាត់ទៅវាវែងហើយអញ្ចឹងបានយើងទៅមើលហ៊ុនសែនសក់គាត់នៅនេះច្រឡំសក់ហ៊ុនសែនមិនមែនខ្មៅទេគាត់លៀបថ្នាំទេបោកបាទណាខ្ញុំមើលអេគីឡូមានអ្នក ជេមួយទៀតមើលអានរោអ្នកជេឥឡូវអ្នកគ្រប់គ្រងច្រើនពេកអបសុកចង់រោអ្នកជេម្ដងបងប្អូនមើលហ៊ុនសែនណាអ្នកជេវាច្រើនពេកបិទប្លុកខមមិនចោលហ្មងនោះនេះរោអ្នកគ្រប់គ្រងវាអត់បានមកឃើញ Michael សម្រិតដល់តែសូនតារាណា Cindy ខ្មែរ I love សូនតារាឃើញទេ Mylan Crate សួស្ដីវិរៈភាពសំរងស៊ីសាស្ត្រាចារ្យទស្សនវិជ្ជាតុលាបាតកម្មគេអតែចិត្តតែឆ្ងល់ទេ ចឹងបានតែខ្ញុំវាអប់សុកពេកខ្ញុំអានរកខមមិនអ្នកជេរវារត់វាមានវាមិនអត់ទេវណ្ណរហ៊ុនសែនវាអ្នកជេរពីច្រើនពេលប៉ុណ្ណឹងគាត់បើកមកដូចទឹកភ្លៀងកប់រាប់លានហើយវាត្រូវតែមានចឹងប្រិយចំណិតទោះយ៉ាងណាក៏ដោយដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយបន្តត្រឹមនឹងចោះវាងប៉ាត់ប៉ារីយ៉ាទីអរគុណប្រិយចំណិតដែលបានតាមដានទស្សនាការផ្សាយបន្តនេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះ ការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាស្ដាប់គំវិសនាកើតខួរក្បាលពុំស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារា ស្រាតខោ ជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិត យើងជួបគ្នាសាជាថ្មីម្ដងទៀត នៅថ្ងៃក្រោយ តាមពេលវេលា និងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី